វាំងវេននូមិនដឹងថាអានត្រូវអត់ទេអសមានពាក់មួកពីលើអញ្ចឹងសួរថាហេតុអ្វីមនុស្សចូលចិត្តធ្វើអំពើបាបជាងអំពើបុណ្យអានឹងវាមកពីខាងក្នុងវាសបោអីខាងក្នុងសបោអីវាចេញមកអញ្ចឹងហើយចឹងបានថ្មជាសួរញាតិញោមថាអំពើអាក្រក់និងអំពើល្អណាសនុកធ្វើជាងភាកច្រើនឆ្លើយឲ្យស្មោះត្រង់គឺអាក្រក់វាសនុកធ្វើតា ល្អទៅតែពិបាកពាក្យនិយាយល្អទៅវាពិបាកជេរបចោមានអីស្រួលតែអាហ្នឹងឲ្យតែខឹងជេរប្រាវមកតែទុកថាកុំជេរណានឹងពិបាកអញ្ចឹងវាត្រូវត្រូវមើលថាតើសត្វលោកសម្បូរអីវាចេញហ្នឹងហើយมันมันអាចទាំងល្អនឹងពិបាកធ្វើជាង អាក្រក់នឹងសនុកធ្វើជាងអត់អញ្ចឹងទេនឹងបាននៅក្នុងគាថាបឋមបទព្រះអង្គថាម៉េចអំពើអាក្រក់ បុគ្គលអាក្រក់ធ្វើបានដោយងាយណាក៏ប៉ុន្តែបុគ្គលល្អមនុស្សល្អធ្វើអំពើអាក្រក់បានដោយលំបាករីឯអំពើល្អវិញ មនុស្សល្អធ្វើបានដោយងាយ តែមនុស្សអាក្រក់ធ្វើល្អបានដោយលំបាកឃើញទេវានៅលើឯកទេស បុគ្គលហ្នឹងវាសម្បូរដោយអីគឹមខុន សាធុតែកណាសុំទូលសួរពីការ ធ្វើទានដោយជ្រះថ្លា និងការធ្វើបុណ្យដោយបង្គាប់ ឬកំណត់តើបានផលដែរឬទេ បើយើង ចូលតាមសទ្ធាគេមិនសប្បាយចិត្តតើធ្វើយ៉ាងណា ដើម្បីបំពេញ តាមកម្មវិធីបុណ្យហើយកម្មវិធីបុណ្យហ្នឹងធ្វើឲ្យពុទ្ធសាសនាលាយមកអាត្មាគិតទី1មនុស្ស ជ្រួលនាំគ្នាធ្វើតែពិធីបុណ្យទៅផ្លិចរៀនផ្លិចស្ដាប់ផ្លិចរៀនឲ្យចេះ ដើម្បីយកមកប្រតិបត្តិហើយក៏គិតថាបុណ្យតែម្ដងចប់ឧទាហរណ៍ដូចបុណ្យកតញ្ញូអញ្ចឹងរាល់ថ្ងៃនេះបុណ្យកតញ្ញូវាទៅជាបុណ្យរមលគុណវិញពួកអីខ្លះគេថាមកជាតិធ្វើម៉េចឲ្យបាន ធ្វើបុណ្យកតញ្ញូជូនម៉ែឪម្ដងបុណ្យចម្រើនបជនឲ្យគាត់ម្ដង អស់ចិត្តឧទាហរណ៍អស់ចិត្តអស់ចិត្តមែនធ្វើហើយឡើងគិតគាត់បដ ாய் កាលដែលមិនតាន់ធ្វើខែភ្ជុំខែចូលឆ្នាំអីនៅគិតគាត់ទៅទៅលេងគាត់ដល់ពេលធ្វើធំម្ដងហើយអេទៅអីទៀតធ្វើហើយហើយទៅចឹងទៅពិធីខ្លះដូចជាធ្វើឲ្យរំលាយគុណធម៌ហ្មងធាតពិតសេចក្តីល្អត្រូវធ្វើជាប្រចាំ ថ្មមិនមែនចង់ឲ្យបំបត្តិវប្បធម៌ប្រពៃណីទេបើគាត់ថាឲ្យដឹងទិសដៅដោយបុណ្យបច្ច័យ4ចឹងនិយាយពីចង្រៃនោះបច្ច័យ4ដែលពុទ្ធសម្ដែងមិនមែនឲ្យយើងមកធ្វើអញ្ចឹងទេមិនមែនទេព្រះអង្គគ្រាន់តែអនុញ្ញាត ថាភិក្ខុនឹងអាច ប្រើប្រាស់បច្ច័យ4បាន ប្រើប្រាស់ជីវរប្រើប្រាស់បណ្ឌបាតដើម្បីចង្អែតផ្ទៃ ប្រើប្រាស់សេនាសនៈមានកត់មានសាលាអីចឹងទៅហើយប្រើប្រាស់ថ្នាំកែរោគសុទ្ធតែប្រើពេលណាគឺប្រើពេលដែលត្រូវការ បើឥឡូវអស់ហើយអស់ជីវរហើយនៅចាំគេធ្វើបន់ឲ្យមែនណាខ្វះពេលណារាល់ពេលហ្នឹងទៅឈឺពេលណារាល់ពេលហ្នឹងទៅ បច្ច័យ4ដោយកន្លែងថ្នាំកែរោគអីចឹងប៉ុន្តែយើងឥឡូវយកទៅធ្វើពិធី ហើយពិធីនឹងអត់យល់ទេអ្នក ធ្វើនឹងអត់យល់ទេមិនយល់ទេ ស្រេចលើអាចារ្យសួរតើលោកអាចារ្យខ្ញុំត្រូវរកអីខ្លះអាចារ្យកំងណាបាទ4ស្រៈ4កតេល4មុង4ឆ័ត្រ4ស្បែកជើង4អីទៀតខ្នើយ4 4 4 4 4 4ណែឡើងមកកឆេបងណែ ហើយលោក4វត្តទៀតវាខ្លាំងអាលោក4វត្តទៀតបើមិនគ្រប់4វាមិនគ្រប់រឿងឃើញយ៉ាងไรហ៎ពុទ្ធឯណាបរៀនអញ្ចឹងអត់ផងហ្នឹងមកថាចង់និយាយអីឲ្យប៉ះពាល់អីទៀតទេប៉ុន្តែបើមិនមិននិយាយមិនដឹង ចឹងបានញាតិញោមដែលគាត់នៅតាមផ្ទះនោះស្រួលឥឡូវមុនអាត្មាទៅគាត់សួរគាត់សួរតែបានសួរអាត្មាខ្លះទៅបើសួរតែអាចារ្យអាចារ្យប្រកបទៀតឡើគាត់សួរទៅកណានត្រូវរៀបអីខ្លះរៀបអីខ្លះអាត្មាថារៀបស្អីរៀបទៅឲ្យតែឆាន់កើតកុំឲ្យទៅវាខុសវិន័យចុះប្រកេនអីថាប្រកេនអីប្រកេនទៅកុំឲ្យទៅវាខុសវិន័យកុំឲ្យទៅប្រកេនស្រីមកអាត្មាកុំឲ្យទៅប្រកេនស្រាកុំឲ្យទៅប្រកេន ស្អីចង់ប្រគេនផ្ទះប្រគេនប្រគេនឡានប្រគេនប្រគេនអស់ទៅឬក៏មិនប្រគេនសោះក៏បានដែរចុះបើមានតែនេះបានទេថាមានតែប៉ុណ្ណាក៏បានមានស្អីស្រួលសឹងអីពពុតប្រាប់ឲ្យស្រួលសឹងអីយើងជាមិនចង់ស្រួលយើងមើលនៅតាមវត្តខ្លះមានប្រើណា ចៃ4ចៃ4ចាន4ស្រាក់4ចាន4ស្រាក់4នោះលងព្រាចពេញហ្នឹងឲ្យវេសងទៅដល់វេសងចែកទៅណាអត់បានអាចចង់បានបនច្រើននោះដល់វេសងវាជាសម្បត្តិសងវត្តហ្នឹងហើយមានយកទៅចែកអីណាចែកខុសទៀតអាហ្នឹងវិន័យយ៉ាងហើយមូលហេតុមកពីអីមកពីយើងចង់បានបនច្រើនអត់ខុសតំណងហ្នឹងឮតាចាថាវេសងបានបនវេសងបានបនវេសងតែកាលណាវេសងមានន័យថាទុកប្រើរង្វាត់ហ្នឹងឯងហ្នឹងហើយអញ្ចឹងបានថា បច្ច័យ4យើងត្រូវយល់ថាទី1នេះអាប្រដាប់រុំខ្លួននេះជាចៃវរៈបច្ច័យទី2គ្រឿងចំអែតផ្ទៃមានបាយមានសម្លនឹងឯងទី3សម្រាប់ជ្រកមានឆ័ត្រមានអីហ្នឹងឬក៏សេនាសនៈកុដសាលាអីហ្នឹងឬក៏កំរាលអង្គុយហ្នឹងបើជើងអីហ្នឹង ហើយទី4គឺថ្នាំកែរោគថ្នាំព្យាបាលរោគរួមនឹងភេសជ្ជៈអីទាំងអស់ហ្នឹងប៉ុន្តែថាចុះបើយើងមានតែចង្ហាន់តទេមុនលោកទៅប្រកេនចង្ហាន់បានទេបានតែចាំបាច់ធ្វើអីទាំង4បើយើងមានតែមួយប្រកេនមួយទៅមុនទទួលផាត់ចឹងទៅចប់ហើយ ថាវាស្រួលអើយស្រួលពុទ្ធប្រាប់មកស្រួលយើងចាំបាច់ដក4មកជីវិតហូបធ្វើម្ដងមិនបានព្រោះធ្ងន់គ្រប់4ធ្វើឲ្យតែពិបាកខ្លួនឯងហើយសួរមិញទៅគេកំងគេបង្កប់នឹងចេញប្រកបមកមិនមែនមេគាប្រពុតទេអត់មែនទេអត់មែនទេអាចារ្យណាប្រកបលោកណាប្រកបលោកនឹងលមោបតែមកបើមិនលមោបក៏ល្ងងដែរ គាត់ថាហីត្រូវតែមានអាហ្នឹងអាហ្នឹងល្ងងហើយគាត់យល់ចឹងគាត់មិនចង់បានអីពីយើងគាត់ថាអាហ្នឹងត្រូវតែមានអាហ្នឹងអាហ្នឹងល្ងងប៉ុន្តែប្រកបមួយទៀតប្រកបដើម្បីច្រើនទៅបានទៅគាត់អាហ្នឹងល្មោកទឹកចិត្តពពុតក្តីសាវករបស់ពពុតក្តីគិតមិនយើងទៅនេះអ្នកណាជ្រះថ្លាដាក់បាយតែមួយវែកក៏បានដែរអានទឹកចិត្តសង្គ្រោះបាយនឹងបាយលេខកតុមួយវែកក៏បានទៀត ងារអស់ហើយចុះបើយើងកំងជាកំងចេះថាមិនមែនរឿងពុទ្ធកំងទេ បើពុទ្ធនៅនឹងដាក់វិន័យប្រមាណទៀតទេហ្នឹងចឹងបានឲ្យស្ដាប់ឲ្យយល់ទៅយើងយល់ហើយធ្វើបានប៉ុណ្ណាយើងជ្រះថ្លាប៉ុណ្ណឹងធ្វើបានប៉ុណ្ណាប៉ុណ្ណឹងហើយស្ដាប់យល់ទៅមិនបាច់ទុចិត្តលោកក៏បានដែរបាច់ចាំអីចឹងបាន អ្នកស្ដាប់អាត្មាទាំងឡាយវាខ្លាចចាញ់បោកអាត្មាក៏មកចិត្តស្ដាប់ពីយ៉ាងណាអញ្ចឹងទៅលោមកចិត្តអាត្មាអីច្រឡំប្រកេនបច្ច័យ4អីនាំទៅអស់លុយអីទៀតនៅឲ្យឆ្ងាយពីអាត្មាទៅនៅប្រទេសណា នៅទៅនៅណានៅទៅក៏មកចិត្តកលោមកត្រូវស្នាអាត្មា នឹងសីហាជីវិតគឺជាអវ័យលោកគ្រូខ្ញុំជាសិស្សទៅតែប្រឡងបាក់ដប់នៅព្រៃវែងជាប់ឲ្យធ្លាក់ជីវិតនឹងជីវិតប្រែទៅរស់របស់នៅវារស់ណាអាជីវិតទៅប៉ុន្តែ ជាមួយនឹងរសហ្នឹងយើងឃើញតួទាំងមូលរសហ្នឹងក៏មិនមែនដែរជីវិតរូបជីវិតនាមនេះវាមាន2យើងហងៃហាក់ដូចជាជីវិតនឹងស្អីដែលយើងមើលមិនដឹងបើគាត់ថាបើនិយាយតាមបរមត្តជាធម្មជាតិដែលរក្សាស្អីដែលជាផលរបស់កម្មនឹងឲ្យវានៅតទៀតផលរបស់កម្មមុននោះដែលបដិសន្ធិមកនឹងដូចជាពូជនៃរុក្ខជាតិ វាបណ្ដោះឲ្យកើតជាកូនរុក្ខជាតិមួយអញ្ចឹងទៅ អាកម្មពីមុនដែលដែលដែលឲ្យបានតួជីវិតដំបូងហ្នឹងអាហ្នឹងដូចជាក្របពូជអញ្ចឹងហើយដល់ពេលផ្ដាល់ជាពូជរួចហើយអាក្របហ្នឹង វាវាបាត់ណាវាបាត់ហើយដោយកម្មមុនហ្នឹងវាឈប់ធ្វើការកម្មឲ្យកំណើតហ្នឹងអញ្ចឹងតួរុក្ខជាតិហ្នឹងវាត្រូវរស់នៅជាមួយនឹងដីទៅជាមួយជីនៅ ជាមួយ ទឹក នៅជាមួយអាកាសធាតុអីជុំវិញហ្នឹងអញ្ចឹងអាស្អីដែលអបអ៊ុនឲ្យពូជហ្នឹងរស់តទៅទៀតហ្នឹងប្រៀបដូចជាតួជីវិតណារក្សានៅរាមរូបនេះឲ្យបន្តទៅទៀតហ្នឹងហើយអាហ្នឹងបើនិយាយទៅតាម បរមត្តហ្នឹងលោកឧទាហរណ៍អញ្ចឹងជីវិតរូបឬក៏ជីវិតនាមហ្នឹងហៅថាជីវិតិន្ទ្រីរូបឬក៏ជីវិតិន្ទ្រីនាម ប៉ុន្តែបើនិយាយឲ្យក្នុងន័យឲ្យយើងគិតជីវិតនេះប្រែថាបោសប្រែថារោគប្រែថាសប្រែថាមេចង្រៃប្រែថាដំបៅប្រែថារបួសព្រោះតែមានជីវិតនេះឯងទៅយើងខ្វល់នោះហ្នឹងប្រែឲ្យដឹងខ្លួនទាំងអស់គ្នាហ្នឹង បរោះខ្មែរសូមលោកគ្រូជួយប្រៀបធៀបទ្រឹស្ដីប្រពុតសាសនានិងវិទ្យាសាស្ត្របច្ចុប្បន្នតាមមាន ភាពសមស្រប គ្នាឬខុសគ្នា ស្រប តាមលក្ខណៈពិសោធន៍ទៅលើរបស់ពិត ក៏ប៉ុន្តែទិសដៅអត់ស្របទិសដៅវិទ្យាសាស្ត្រគ្រាន់តែធ្វើទៅលើរបស់ពិត ក៏ប៉ុន្តែគ្មាន លក្ខណៈដើម្បីឲ្យសัตว์លោកឆ្អែតទេ គឺមានលក្ខណៈប្រកួតប្រជែង បំពងតណ្ហាធ្វើឲ្យអស់ចាជាងគេឃើញទេក្នុងវិទ្យាសាស្ត្រនាំមកនៅគ្រោះថ្នាក់ច្រើនណាស់ Buddhism ពិសោធន៍ទៅលើ របស់ ពិតដែរក៏ប៉ុន្តែ ប្រព្រឹត្តទៅដើម្បីសុខស្ងប់ ដើម្បីរលាស់ដើម្បី peace ឃើញទេដើម្បីសន្តិភាពផ្លូវចិត្តខុសគ្នាបន្តិចទៅនឹង peace da sin សួរថា ខ្ញុំមានសំណួរចង់រាល់ពេលខ្ញុំម្ចាស់ចូលបច្ច័យកសាងអ្វីមួយខ្ញុំម្ចាស់ដាក់ឈ្មោះម្ដាយទាំងពីររហូតតើបនដល់ខ្ញុំម្ចាស់អត់អឺឥឡូវស្មាសួរថាបននឹងស្អីគេឥឡូវយើងយល់ថាបននឹងស្អីគេនៅបននឹងលុយហ្នឹងឬក៏ អឺឈ្មោះឬក៏ទ្រង់ទ្រាយសមិទ្ធផលឬក៏ស្អីអញ្ចឹងបើទល់តែយើងឆ្វេងយល់ថាបុណ្យជាស្អីសិនបើកាលណាយើងមិនយល់ថាបុណ្យជាស្អីអាត្មាថាដល់ឬមិនដល់លើអាត្មាថាហ្នឹងលោកគ្រូណាថាដល់ក៏លើលោកគ្រូនឹងថាដែរយើងនៅតែអត់ដឹងដដែលណាអញ្ចឹងជា recommend របស់ខ្ញុំកណាអាត្មា មិនចង់ឆ្លើយថាដល់ឬមិនដល់ទេចង់ឆ្លើយថាយល់ថាប៉ុនស្អីគេនៅប៉ុននឹងស្អីគេនៅយល់អានឹងនៅ បើមិនយល់អានឹងទេអានឹងអានេះដូចលីងកលទៅភឿគេថាទៅណាមិនដឹងផងកំពុងលីងកលទៅជួថាខ្ញុំកំពុងលីងកលទៅទៅដល់ស្រែអត់អាខ្ញុំកំពុងបើកឡានទៅពេញ ហើយទេមកសួរអាត្មាតើតើខ្ញុំបើកដល់ណាហើយហាមិនក៏អ្នកទៅអត់ដឹងអញ្ចឹងដូចអ្នកខ្លះកំពុងធ្វើសមាធិហ្នឹងគាត់សួរថាខ្ញុំឃើញចេញចេះតើខ្ញុំដល់ណាហើយហាមិនក៏ទៅអត់ដឹងអញ្ចឹងអាត្មាលើកឧទាហរណ៍ឲ្យគាត់ស្ដាប់អញ្ចឹងឥឡូវបើអាត្មាអត់ទៅផងហើយមកសួរអាត្មាអ្នកអត់ទៅហ្នឹងខ្ញុំឯងបើកឡានចេញពីពោធិ៍សាត់ទៅដល់ពាក់កណ្ដាលផ្លូវសួរអាត្មាកណ្ដាលដល់ណាហើយហាមិនអញ្ចឹង មកមិនដឹងវាទល់តែយើងខ្លួនឯងព្រះអង្គថាប៉ុនឬក៏មិនប៉ុនខ្លួនឯងទៅដឹងអញ្ចឹងដើម្បីឲ្យដឹងថាប៉ុនឬអត់ត្រូវយល់ថាប៉ុននឹងស្អីហ្នឹងហើយអញ្ចឹងព្យាយាមម្ដងទៀតទាំងអស់គ្នានឹងព្យាយាមថាប៉ុននឹងស្អីកាលណាដឹងថាប៉ុននឹងស្អីចំណេញអត់មានអត់ដឹងដូចមនុស្សយល់ថាលុយជាស្អីអញ្ចឹងទៅជួញញាតិញោមទៅលក់ទៅដូរខ្ញុំធម្មតាខ្ញុំលក់ខ្លួនឯងឧទាហរណ៍ណា ធម្មតាខ្ញុំលក់ខ្លួនឯងហើយថ្ងៃហ្នឹងខ្ញុំអត់នៅខ្ញុំឲ្យកូនលក់ជំនួសតើខ្ញុំបានចំណេញលុយអត់ហាមកសួរអាមិនដឹងមកតលញោមទៅវិញបោកបញ្ជីមើលទៅតើលុយហ្នឹងវានៅកើនដដែលអត់អាហ្នឹងមកពីអីថាមកពីញោមដឹងចំនួនហ្នឹងច្បាស់ស្គាល់លុយហ្នឹងច្បាស់ចឹងអត់មាននរណាដឹងជាងញោមទេព្រោះសោនឹងញោមហ្នឹងចឹងណា ព្យាយាមដឹងអានឹងដឹងទៅនឹងច្បាស់គ្មានអាចារ្យណាលោកណាប្រឆោតបានទៀតទេអាមីមនុស្សដែលស្រឡាញ់មិនបានរស់នៅ ជាមួយ តែបែរមករស់នៅ ជាមួយមនុស្សដែលមិនស្រឡាញ់មកពីអ្វីស្មាមិនដឹងមិនដឹងមិនដឹងស្ថានភាពយើង មិនអាត្មាមិនដឹងមិនដឹងទេតែសួរថាចម្លែកទេ វាអត់មានអីចម្លែកទេវាត្រូវតែកើតទុកឯងអាស្រឡាញ់វាមិនបានដូចចិត្ត ហើយដល់យើងមករស់រស់មួយមនុស្សអត់ចូលចិត្តសួរថាវាសុបាយទេថាអត់បើសួរថាចម្លែកទេមានអីចម្លែកទុក្ខសច្ចៈកន្លែងថាយ៉ាំបច្ឆាំងនៅលបតិតាមបិទុក្ខំអាហ្នឹងវាចូលនៅកន្លែងមួយថាមនុស្សដែលស្រឡាញ់មិនបានរស់នៅជាមួយគ្នាគឺជឹកចូលក្នុងទុក្ខហ្នឹងមួយបិយេហិសម្បយោគោទុក្ខោជួបរបស់ដែលមិនស្រឡាញ់មិនជាទីពេញចិត្តនាំមកនៅទុក្ខដែរជាទុក្ខដែរអាហ្នឹងត្រូវហើយមានលើសពីហ្នឹងណារឿងធម្មតាហ្នឹង មនុស្សក្នុងโลกមកពិភពលោកអាត្មាក៏ដោយរបស់ដែលអាត្មាចង់បានអត់បានមកបានរបស់អត់ចង់សួរថានរណាមិនធ្លាប់អាហ្នឹងវាខុសប្រធានបទតែរបស់តាអានេះរឿងប្តីអានេះរឿងរបស់អានេះរឿងការងារអានេះរឿងដដែលអត់មានអីចម្លែកទេជីវិតគឺអញ្ចឹងជីវិតគឺអញ្ចឹងឯងបើបានដូចចិត្តទាំងអស់ហ្នឹងបាញ់និយាយបាច់ចាំមកបួសមកអីទៅវាដូចចិត្តអស់ហើយនោះ ថាវាសាមញ្ញរបស់ជីវិតអញ្ចឹងសួរថានរណាបានដូចចិត្តឧទាហរណ៍ដូចសំបីតាទៅបរៀនសំបីទៅធ្វើការ apply ការងារមានណាដែលងាយដល់ដូចចិត្តហ៎ធ្វើនយោបាយចង់បានប៉ុណ្ណេះកៅអីប៉ុណ្ណោះកៅអីវាមិនបានធ្វើម៉េចពីណាដែលថាបានដូចចិត្តវាគ្មានទេ អឹមអឹមលីម៉ាខ្ញុំកណាចង់ឲ្យបំភ្លឺតើប្រសងគួរគប្បីបញ្ចេញមតិគ្រប់គ្រងគណៈបកនយោបាយមួយ ណា ជាសាធារណៈដែរឬទេទេបើសិនជាយើងបញ្ចេញដោយផ្ទៀងផ្ទាត់មើលកុំឲ្យ មានអកតៈវាមិនអីប៉ុន្តែបើខាលបញ្ចេញទៅឲ្យកើតអកតៈធោឲ្យមនុស្សស្អប់គ្នាមិនមែនជាវិធីដែលគួរធ្វើទេ ហើយបើមែនតែនទៅយើងលើកតកូលយោបាយដែលល្អមិនបាច់យកឈ្មោះបកក៏បានដែរហើយឲ្យគេសម្រេចចិត្តទៅឲ្យមើលទៅឧទាហរណ៍លោកឃើញផ្លូវនេះមួយល្អហ្នឹងឃើញផ្លូវនេះមួយល្អអញ្ចឹងឧទាហរណ៍ឥឡូវយើងនិយាយពីគោលយោបាយទោះបីជារៀនច្បាប់រៀនអីក៏ដោយយើងនិយាយទៅហើយឲ្យទៅឲ្យញាតិញោមពិនិត្យមើលទៅឃើញបកណាដែលដឹកនាំស្រប តាមមេគេហ្នឹងគឺល្អអញ្ចឹងយើងមិនបាច់ថាបកក៏បានដែរអញ្ចឹងគេចេះមើល គំហេគំសែគំសែនេះសួរថាមិនតន់ច្បាស់មេរៀនអវិធម្មរឿងកុសលកាត់ផ្ដាច់កុសលកុសលកាត់ផ្ដាច់កុសលនេះ គឺលោកុត្តរកុសលកាត់ផ្ដាច់លោកយៈកុសលឧទាហរណ៍ថាឥឡូវធ្វើទៀនធ្វើសិលនឹងវាមានអំណាចឲ្យផលទាំងទិដ្ឋធម្មវេទនីកម្មបច្ចុប្បន្ននឹងឬក៏ ឧបបច្ចវេទនីយកម្មឲ្យបដិសន្ធិនៅក្នុងសុគតិភពអញ្ចឹងណាហើយឲ្យមានផល ជាអបារាបរិយវេទនីយកម្មកម្មដូចថាយើងកើតហើយឲ្យដល់សេចក្តីសុខបន្ទាប់ពីកើតហើយនឹងក្នុងប្រវត្តិកាលនឹងប៉ុន្តែនៅពេលដែលបានភាពជាព្រះអរហន្តឬក៏បខៃណាស្របវាកាត់ផ្ដាច់តាមពិតវាមិនមែនកាត់ផ្ដាច់កុសលដែលធ្វើហើយនឹងទេ វាកាត់ផ្ដាច់កុសល ដែលមិនតន់ធ្វើឧទាហរណ៍ថានៅក្នុងជីវិតនឹងបើមិនតន់បានភាពជាប្រខៃណាស្របទេរាល់ការធ្វើសេចក្តីល្អទាំងអស់វាជាលោកិយៈកុសល វានឹងកើតលោកិយៈកុសលដល់ថ្នាក់ទានថ្នាក់សិលថ្នាក់ភាវនាអឺទាំងអស់ហ្នឹងរាល់សេចក្តីល្អទាំងអស់ជា ការ ប្រព្រឹត្តទៅនៃមហា កុសល ជាលោកិយៈកុសលបើចម្រើនឈានទៅ ជារូបឈានជាលោកិយៈកុសលកើតតទៀតចឹងទៅប៉ិនដល់ពេលដែលលោក បានសម្រេចជាបខេណាស្របកុសលទាំងអស់ឡើងកើតអញ្ចឹងវាកាត់ត្រឹមហ្នឹងណាមួយកាត់កុសលមិនឲ្យកើតតទៅទៀតហ្នឹងហើយទោះបីលោកសំដែងធัวទោះបីលោកជួយ អ្នកដតីត្រឹមតែជាកិរិយាអស់កុសលកើតដែរអកុសលក៏លែងមានកុសលក៏អត់មានដែរកាត់ផ្ដាច់ត្រឹម អរហត្តមកញ្ញានឹងកើតឡើងនៃម្យ៉ាងទៀតវាកាត់ផ្ដាច់ផលរបស់កុសលទេហើយយើងធ្វើល្អច្រើនមកហើយបើមិនតាន់មានអរហត្តមគ្គនឹងកើតឡើងទេកុសលនឹងវាអាចផ្ដល់ឲ្យបដិសន្ធិក្នុងសុគតិភពអីចឹងទៅប៉ុន្តែដល់ទៅកុសលជាលោកត្រៈកើតឡើងវាផ្ដាច់ទាំងពូជកំណើតនឹងទៅទៀតនឹងផ្ដាច់មានន័យពីរនឹង សូមឲ្យអាត្មានឹងពន្យល់ពីការជ្រោចទឹកផងជ្រោចទឹកជ្រោចទឹកដូចឃើញគេយ៉ាងកញ្ញជ្រោចទឹកតោងកតុយគ្នាហ្នឹងឯងហ្នឹងហើយអានឹងវាគ្មានអីទេធ្វើតាមតតតគ្នាហ្នឹងឲ្យទៅច្បាស់ថាម៉េចច្បាស់ទេប៉ុន្តែមានរឿងមានរឿងអឺប្រវត្តិខ្លះនៅក្នុងធម្មបទហ្នឹងហើយនឹងពាក់ព័ន្ធនឹងតេ គេហៅថាទឹកតកណោទុទឹកតកណោទុប៉ុន្តែយើងជាងកាលអាងតែរឿងមួយងាប់កាឡាធ្វើតែរហូតអានេះរឿងរបស់គេធ្វើតែមួយឯងមកធ្វើមិនធ្វើមិនបានចុះមិនសិក្សាដតីទៀតទេអីអ្នកដែលគេធ្វើទៀនមកកកោកទៀតគេអត់ធ្វើចឹងហ្នឹងរឿងតែមួយហ្នឹងរឿងតែមួយរបស់អីស្អីអនន្តយៈបាសអី ដែលធ្វើសាលាហើយហើយជ្រូចទឹកអីពេលហ្នឹងគាត់ហ្នឹងតែមួយហ្នឹងហើយលោកយាយវិសាខាធ្វើមានដែរជ្រូចស្អីគាត់អូនៅណាទៅណីគេមានអានោះវាជារឿងរបស់គាត់មួយផ្សេងមិនក៏យើងយករឿងមនុស្សម្នាក់មកអាផ្លាយជីវិតយើងឆ្លោះគ្នាប្រកែកគ្នាមិនត្រូវមិនក៏យើងមិនយកក្បាលយើងយកមកគិតថាណាត្រូវណាខុសយើងនឹងងាប់កាលាឲ្យថាថាមានតែក្នុងសភៅអញ្ចឹងគឺអញ្ចឹងប៉ិនសួរថាអូមនុស្សទាំងអស់នឹងរស់ដូចគ្នាអញ្ចឹង រស់ដូចគ្នាបើបើនន្តយៈរស់មិនយើងរស់អញ្ចឹងទៅអត់អាចបែកតណាកើតទេហ្នឹងហើយរឿងអ្នកកម្ពីនិយមយកមកឆ្លោះគ្នាដោយសារអាងរឿងនោះមួយអាងរឿងនោះមួយយកមកឆ្លោះគ្នាពពុទ្ធអត់មានឲ្យយើងអាងអញ្ចឹងទេអានឹង reference អាងក៏អាងទៅប៉ុន្តែត្រូវឆ្លង កាត់អានេះឆ្លងកាត់អានេះ ឥឡូវថាវាមានក៏អញ្ចឹងចឹងណាថានន្តយបាសកនឹងគាត់ធ្វើសាលាហើយក៏ជ្រោចទឹក លើប្រហោះរបស់ព្រះអង្គអញ្ចឹងទៅ អាគឺរបស់គាត់មួយអញ្ចឹងទៅប៉ិនយើងរៀនទៀតថាអញ្ចឹងគ្រប់គ្នាសម័យនោះសម័យកាលដែលនន្តយៈនៅនឹងឲ្យតែធ្វើឲ្យគេជ្រោចដូចគាត់នឹងឯអត់អត់ផងហ្នឹងគ្មានផងហ្នឹងគ្មានរឿងណាបញ្ជាក់ថាអញ្ចឹងទៀតទេអត់ទេ អាងវារឿងរបស់គាត់តារឿងរបស់គាត់មួយហ្នឹងតាអូហើយអូឧទាហរណ៍ដូចនាងធនទាស័យចឹងនាងធនទាស័យបានពេលណាទៅជ្រោចទឹកបើគេវាយងាប់ហ្នឹងហើយមិនក៏នាងបដិសន្ធិក្នុងតាបតឹងដែរហើយយើងអាម៉េចបើធ្វើមិនបានជ្រោចទឹកហ្នឹងវាអាម៉េចខ្លាចវាមិនបានកើតឋានសួគ៌អីយើងឧទាហរណ៍ដូចរឿងអា ធនទាស័យទៅដងទឹកហើយតាតាហ្នឹងក៏អត់ជ្រះថ្លាជាមួយពពុទ្ធទេហើយឲ្យតាមដាននរណាប្រកេនអីពពុទ្ធត្រូវដាក់ទោសមែនទេដល់នាងនឹងយកទឹកប្រកេនព្រះអង្គទៅគេមកចាប់អូសយកទៅហ្មងណាប្រកេនទឹកផ្សេងមិនមែនរឿងច្រោជ្រូចទេណាប្រកេនព្រះអង្គប្រើទេចាប់អូសនោះចាប់ជើងអូសទៅ នាងនឹងស្លាប់ស្លាប់ទៅដាក់សន្ធិក្នុងតាបតឹង មានអាចារ្យណាទៅនាំជ្រោចទឹកមានណាចុះរឿងអញ្ចឹងអញ្ចឹងមកកកោបមិនក៏មិនរៀនទៅរៀនតែរឿងមួយហ្នឹងមកគ្រប់គ្រងអាឲ្យយើងហ្នឹងកាន់តែធ្វើខុសជឿទៅលើអាទឹកហ្នឹងអនរណានរណីទៀតអដូចជារឿងឥឡូវបើបកកែលើករឿងមកអាអាស្មាលើករឿងអាងថាអត់ជ្រូចហ្នឹងមកកភ្លុះអឺនាងកុកអាសាសិលប្រពន្ធប្រអិននោះ សារសិល5ហ្នឹងងាប់ទៅបដិសន្ធិនឹងជាមនុស្សជាមនុស្សឲ្យធ្វើល្អបន្តទៀតទៅបដិសន្ធិប្រពន្ធប្រអិនវិញហើយក្នុងកុកណាអាចារ្យណានាំច្រូចអាហ្នឹងរឿងមួយទៀតអាហ្នឹងស្មាលើករឿងអារឿងអត់ច្រូចរឿងនាងអណោជាអណោជាយកផ្ការនងព្រៃយកទៅបូជាបច្ច័យដីដើរទៅតាមផ្លូវទៅកូនញី ជួលងាប់បាត់ក្នុងព្រៃសពចោលនោះហ្នឹងគ្មានណាយកទៅធ្វើបន់ស្អីទេគ្មានណាដាក់ប្រឡងយកទៅណាទេតែអកុសលនេះថាមโนពកពាំងវាដល់នោះបាត់ហើយចិត្តហ្នឹងវាទៅដល់បាត់ហើយងាប់តកាយទៅមកចិត្តវាដល់បាត់ហើយងាប់នោះហ្នឹងបដិសន្ធិមកមានពួរលឿងដូចមាសជាទេពធីតាសួរតែពីណាទៅជ្រោចទឹកឃើញទេ រឿងមិនជ្រោចមកកកោកហ្នឹងហ៎មត្តកុណ្ដលីអាស្មានយកច្រើនទេមត្តកុណ្ដលីមុនស្លាប់ដេកនៅរបៀងខាងក្រៅពុកនឹងមិនហ៊ានដាក់ក្នុងផ្ទះទេខ្លាចញាតមកឃើញទ្រាំបាត់ក្នុងផ្ទះលួគេសុំបាឲ្យចឹងឲ្យដេកក្រៅទៅគាត់ជួនពេលហ្នឹងព្រះអង្គទៅបិណ្ឌបាតទៅក៏លេខឃើញព្រះអង្គក៏ជ្រះថ្លាទៅជ្រះថ្លាបន្តិចណាអាចិត្តហ្នឹងវាស្អាតបរិសុទ្ធពេលហ្នឹងដាក់ខ្យល់ផឹងទៅតែដាក់ខ្យល់ផឹងទៅដាក់សន្ធិជាមត្តកុណ្ដលីទេវបុត្រហ្នឹង ដែលមកធ្វើបឈឺឪពុកហ្នឹងពីណាជួយទឹកឲ្យពីណាដាក់ប្រឡងឲ្យវាអត់បើអាងរឿងអាត្មាអាងរឿងអាអត់មកក៏ភ្លុះហើយអ្នកអាងរឿងតែមួយនឹងយកមកឆ្លោះមួយអាត្មាមិនកើតចឹងបានការទៅបរៀនអាចារ្យនៅពេញចឹងនិយាយរឿងហ្នឹងគាត់ថារឿងនោះណាមានរឿងនោះអាហ្នឹងអាចារ្យគាត់ឡើងមកតបថាព្រោះមានរឿងគេជ្រោចទឹកអើហើយចង់ទៅរស់នៅដោយគាត់ហ្នឹងអា2000ឆ្នាំមុនហ្នឹងឯង សួរថាយើងឥឡូវអីក៏ copy បានល្អចំអាកន្លែងមិនត្រូវនឹងម៉េះមនុស្សសម័យនោះមកកកគេ អត់ធ្វើអញ្ចឹងផងហ្នឹងយើងនេះមកត្រឹមត្រូវអីតារឿងខុសហ្នឹងយ៉ាប់ហ្មងរឿងតក្កណោទុមួយយ៉ាងទៀតហឹមឥឡូវលើករឿងទៀតរឿងរឿងមួយទៀតដូចរឿងសាសិលនោះបាសក់ម្នាក់គាត់សាសិលហ៎ ទៅតាមសំពើប្រហែលមនុស្សដូច500ណែផ្លេចមិនចាំចំនួន ពេលកប៉ាល់លិចពេលសំពើលិចមិនកប៉ាល់ទេកាលណាហាសំពើគាត់ឲ្យសិលឲ្យអ្នកទាំងអស់គ្នានឹងមានសិលនៅក្នុងខ្លួនវិចារណាធម៌នៅក្នុងខ្លួនងាប់ទាំងអស់ទៅតាមទាំងអស់អាណាទៅជ្រួចទឹកសពនឹងដែតចោលក្នុងសមុទ្រនឹងអស់ហើយនេះ ត្រូវឆ្លង កាត់អានីកុំយករឿងនរណាម្នាក់មកឆ្លោះគ្នា មានរឿងច្រើនណាស់វាមិនមែនរឿងតែមួយហ្នឹងយកមកសកត់ក្បាលយើងទេជ្រោចទឹកម្យ៉ាងទៀតគេហៅថាទឹកតៈខេណោទុគឺតៈខេណានិងឧតកៈឧតកៈនឹងប្រែថាទឹកតៈខេណាមានន័យថា នៅ ពេលដែលគេប្រគេនប្រសងឆាន់ភិក្ខុសង្ឃភិក្ខុសាមណេរឆាន់ហើយវប្បធម៌ឥណ្ឌានឹងមិនហូបនឹងស្លាប់ព្រាចកាសអីទេ គឺនឹងដៃនឹងដៃអញ្ចឹងកាលណាឆាន់ហើយវាប្រឡាក់ដៃដល់ពេលឆាន់ហើយគេយកទឹកមកឲ្យលោកលាងដៃនឹងគេហៅថាទឹកតៈខណោទក់អញ្ចឹងបាននៅកន្លែងខ្លះប្រពៃនេះគេនៅអញ្ចឹងពេលលោកឆាន់ហើយគេយកទឹកជ្រលក់តិចតិចមកជូតជូតដៃលោកគឺធ្វើជាប្រពៃនេះទេអត់មានអីទេ ប៉ុន្តែយើងបើមិនបានជួយទឹកឲ្យខ្លាញ់ដល់ប្រែតខ្លាញ់ដល់នេះខ្លាញ់ដល់នោះអានឹងចេះតែជំនឿប្រេះប្រដាស់តោងគ្នាញែញ៉ៃអត់ព្រមយល់ពីអាសភាពពិតនឹងយ៉ាងម៉េចហើយអាត្មាហ្នឹងក៏មិនដឹងធ្វើម៉េចទៅគាត់តោងគ្នាអញ្ចឹងដូចអាត្មានិយាយលេងឧទាហរណ៍ថាចង់ប្រកេនអីតោងតោងគ្នា ខ្លាចវាមិនបានប៉ុនឧទាហរណ៍មានមកថាអញ្ចឹងមកគាត់តោងគ្នាពីរបីអញ្ចឹង ហើយនេះមិនមែនទេណាអាត្មានិយាយលេងឧទាហរណ៍ថាកមុំម្នាក់កំពុងតែប្រគេនអាត្មាអ្នកតោងពីក្រោយមានន័យថាលើកម្នាក់ហ្នឹងប្រគេនអាត្មាទាំងអស់ហ្នឹងប្រគេនទៅកមុំនឹងមួយទៀតមកអាត្មាវាអត់ត្រូវរឿងអីសោះហ្មងហើយក្រោយមកដូចថាលោកឆាន់នឹងសព្រាឆាន់នឹងអីហើយគេយកទឹកនឹងចង់មកលៀងប្រហោះលោកអីទៀត លោកហ្នឹងបាច់លៀងអីมันប្រឡាក់ផងតែអញ្ចឹងគេចាក់ចោលទៅយើងអ្នកក្រោយហ្នឹងមើលឃើញអ្នកមុនហ្នឹងឃើញយកទឹកមកលោកអត់លៀងគឺគេចាក់ចាក់ចាក់ឥឡូវជ្រោយទឹករហូត គ្រប់តែកន្លែងអត់ជ្រោយអត់បានទៀតអាត្មាទៅណាហ្នឹងមិននាំគេជ្រោយគេថាអាត្មាអត់ចេះហ្មងចេះគាត់នឹងតើធ្វើតាក្បួនគាត់អញ្ចឹងមិនថាធ្លាប់លើកអារឿងធ្វើដូចណាធ្វើដូចដូចចាំអធិការមួយហ្នឹង លោកអាពាតសីស័កលោកឈឺក្បាលហើយទៅលោកឆានលឹកលោកគ្របក្បាលលោកចឹងយូរតិចទៅលោកសកសគួតទៅគូសោតហ្នឹងអត់បានសួរថាម៉េចបានគ្របក្បាលក៏ឡើងធ្វើសង្កេតយកអាលឹកឆានហើយមកគ្របក្បាលចឹងដែរលោកគេសួរថាម៉េចចេះគ្របចឹងទេចាតកាមុនលោកធ្វើតែចឹងចាស់ចាស់ទៅសួរអ្នកទៅវត្តទាំងអស់សួរម៉េចក៏ជ្រោយទឹកចឹងទេគេធ្វើតែចឹងណាដូចបានអត្តន័យវាខុសគ្នា ភេនីអ៊ូអូកអឺខ្ញុំកណាសុំសិលយូរឆ្នាំហើយតែមិនតាន់បានថ្វាយខ្លួនតើត្រឹមត្រូវថ្វាយឲ្យណាគេពុទ្ធទៅយកខ្លួនយើងធ្វើអីស្រីទៀតទៅថ្វាយឲ្យព្រះអង្គធ្វើអីឡើយថ្វាយខ្លួនគ្រាន់តែជាពាក្យកណាកណាឲ្យប្រាប់ឲ្យចាំចែ យើងវាជាប់ជាមួយនឹងប្រពៃណីទម្លាប់នឹងធ្វើក៏ធ្វើទៅប៉ុន្តែបញ្យលផងថាដើមគេធ្វើប៉ុណ្ណាបាទនេះវាคล้ายជាប្រពៃណីខ្មែរយើងនឹងធ្វើប៉ុណ្ណាអូគ្នាដឹងផងដល់ពេលវាជាប់រឿងថ្វាយខ្លួនថ្វាយអីມັນញោមគាត់ឆ្ងល់រឿងពាក្យហ្នឹងហើយយើងមានអាចារ្យនាំថាត្រូវថ្វាយខ្លួនចេះត្រូវថ្វាយខ្លួនចេះអាហ្នឹងយើងអ្នកថាទៀតយើងអ្នកធ្វើទៅសម័យពុទ្ធមានណានធ្វើចឹងទេមើលតែ3ដក110ភាគមើលមានកន្លែងណាអាត្មាបើមានចឹងមែនណា ថ្មឈប់និយាយធមហ្មងមានតែចេះឧទាហរណ៍ថាមនុស្សនឹងមិនដែលយល់អីទេទៅស្ដាប់ព្រះអង្គយល់ទៅទម្លាក់សេចក្តីអាក្រក់ចោលអស់ថ្វាយគុំព្រះអង្គថាបើពុតលោកព្រះអង្គដល់ចម្រើនឬក៏ចំពោះវិខសង្ឃណាមួយលោកចាស់ដល់ចម្រើនសូមលោកម្ចាស់ចាំទុកថាខ្ញុំកណាជាឧបាសកពីថ្ងៃហ្នឹងទៅមានន័យថាខ្ញុំកណានឹងយកបរតនត្រ័យនឹងមកដាក់គៀកខ្លួនខ្លួននឹងឲ្យនៅគៀកកាត់នឹងបរតនត្រ័យអាហ្នឹងហៅថាឧបាសកឧបាសិកាហើយ មានពិធីណាអត់មានទេតែប៉ុណ្ណឹងប៉ុណ្ណឹងគណៈប្រាប់ឲ្យចាំឲ្យចាំថាពីថ្ងៃនឹងទៅសូមលោកម្ចាស់ចាំ ថាខ្ញុំកណានឹងជាអ្នកស្រឡាញ់បរតនត្រ័យនឹងពុទ្ធធម៌ប្រសងនឹងស្រឡាញ់សេចក្តីល្អប៉ុណ្ណឹងជាបាសកបាសិកាហើយយើងទៅវត្តសុពុទ្ធធាំងសណ្ឋានកឆាមិរាល់ថ្ងៃហ្នឹងមិនថ្វាយខ្លួនអានោះថាសូមដល់បរតនត្រ័យជាទីពឹងទីរលឹកហ្នឹងអាហ្នឹងហើយមានអីទៀត មានអីទៅថ្វាយទៀតបើយើងថារាល់ថ្ងៃហ្នឹងណាអត្តន័យហ្នឹងគ្រាន់តែប្រកាសរបៀបដូចដូចបើយើងនិយាយពីបអឺមីបអ៊ូតាំងគ្រាន់តែប្រកាសខ្លួនថា ពីថ្ងៃនេះទៅខ្ញុំគឺ ជាសមាជិកនៃបអ៊ូតាំងតែប៉ុណ្ណឹងអាហ្នឹងប៉ុន្តែធាតពិតព្រះអង្គគ្មានបអីឲ្យយើងចូលទេគ្រាន់តែយើងដូចជាបាន ប្រាប់ថាយើងជាសិស្ស ជាសិស្សរបស់បរតនត្រ័យឬក៏ថាលោកនឹងមានទូរទស្សន៍អាចណែនាំយើង បានអីប៉ុណ្ណឹងពាក្យថាថ្វាយខ្លួននឹងមានតែអញ្ចឹងអឺបើមែនទេទៅនៅក្នុងកម្ពីដីកាទាំងឡាយដែលសិក្សាមកมันមានទាំងពាក្យអាថ្វាយខ្លួននឹងទៀតអត់មានទេគ្រាន់តែអញ្ចឹងដូចថាស្ដាប់ស្ដាប់ជ្រឹះអូជ្រះថ្លាណាស់ពីថ្ងៃនឹងទៅសូមព្រះអង្គចាំទុកថាខ្ញុំកណានេះ ជាឧបាសកឬថាជាឧបាសិកាមានន័យថាអ្នកនៅគៀកកិតនឹងប្រតនត្រ័យមិនវែងទៅណាទៀតទេប៉ុណ្្នឹងឯងន័យតែប៉ុណ្្នឹងយើងចង់ធ្វើតាមប្រពៃណីក៏ធ្វើទៅមិនអីប៉ុន្តែយល់ថាបំណងអីគេថ្វាយនឹងថ្វាយធ្វើអីហើយណាអ្នកទទួលថ្វាយនឹងគ្រាន់តែជាពាក្យទេព្រោះធាតពិតនោះគឺយើង កណាចង់ឲ្យលោកចាំគ្រូជួយដោះស្រាយរឿងវិបត្តិផ្លូវចិត្តបន្តិចបានអត់ហ្នឹងដោយសេចក្តីអនុគ្រោះខ្ញុំកណាចូលចិត្តស្ដាប់លោកចាស់គ្រូទេសនាណាស់ប៉ុន្តែពេលខ្លះកណាខំប្រឹងស្ដាប់ដោយយកចិត្តទុកដាក់ហើយនៅតែនៅតែអាបញ្ហាផ្លូវចិត្តនឹងមិនសូវទទួលយករឿងការពិតដែលកើតឡើងបាទនឹងបានសោះ ទាំងដែលខ្ញុំកណាក្រំព្យាយាមពន្យល់ខ្លួនឯងឲ្យយល់ពីសច្ចធម៌ពិតហើយនៅតែផ្លូវចិត្តកណានឹងមិនព្រមទទួលយកបានដដែលតើកណាគួរធ្វើយ៉ាងណាទៅទៅអាចជួយអាហារផ្លូវចិត្តរបស់ខ្ញុំកណាបានអឺ បើសិនជាគ្រាន់តែស្ដាប់បានប៉ុណ្ណឹងមកចិត្តនឹងវាវាល្អណាស់ត្មងណាអានឹងចម្លែកឥឡូវមើលតែអាត្មានេះខ្លាញ់ច្រើនខំទៅដើរហាត់ប្រានវានៅតែមិនចុះដោយសារសរីរាង្គរបស់យើងនឹង ផ្នែកបឺនខ្លាញ់នឹងវាអន់ណាដល់ចឹងទៅខ្លាញ់រុំថ្លើមនឹងក៏វាខ្លាំងរស់យូរម៉ានទេចិត្តងាប់ហើយមិនដឹងទេ ហើយអ្វីដែលយើង ប្រឹងហ្នឹងវាបឺនចាញ់វាវាផលិតចាញ់វាតែហើយយើងហាត់ប្រានមួយថ្ងៃបានបានហាត់ប្រានឡើង ភ្នំអីបានតែកន្លះម៉ោងអីហ្នឹងហើយចុះយើងអត់ធ្វើអីអង្គុយមួយថ្ងៃនោះសិតតែពេលវេលាដែលដែលយើងអត់មានចលនា អង្គុយអានសភៅអង្គុយធ្វើកិច្ចការងារអីជាជាពេលវេលាដែលយើងអសកម្មផ្លូវកាយណា ហើយដល់ពេលហើយយើងទៅឡើងកន្លះម៉ោងយើងទៅហត់ដល់ហត់មែនណាឡើងទៅវាហត់មែនខំដែរប៉ុន្តែយើងលេងមើលចែក24ម៉ោងទៅឡើងបានដល់កន្លះម៉ោងហើយចុះអាមកអាប្រហែលម៉ោងទៀតនោះអង្គុយភាកច្រើនអង្គុយច្រើនស្មានអឺរួចពីអង្គុយទៅសឹងហើយហើយដល់សឹងទៅស្អាពេលវេលាអាកាយយើងវាអត់មានសកម្មវាអត់មានបឺនខ្លាញ់ហ្នឹងទេអញ្ចឹងយើងទៅបឺនតែកន្លះម៉ោងហើយយើងយើងគិតថាយើងប្រឹងណា វាអត់ងាយឈ្នះវាអត់ងាយឈ្នះវាទេយ៉ាងណាមិញកិលេសនឹង ដូចគ្នាអញ្ចឹងវាកពូន តាំងពីតូចមកអានឹងយើងនិយាយធម្មជាតិហ្នឹងឯងឥឡូវបើយើងនិយាយពីស្ដាប់ធោះទៅស្ដាប់បានប៉ុន្មានទៅស្ដាប់បានយ៉ាងច្រើនពី3ឆ្នាំចុះថាចឹងចុះហើយស្ដាប់មួយថ្ងៃបានប៉ុន្មានហើយអឺធម្មតាយើងគិតពិចារណាបានប៉ុន្មានអញ្ចឹងត្រូវព្រមទៀតត្រូវព្រមថាអូ កិលេសហ្នឹងវាចឹងតាហើយសួរអាត្មាមកវិញថាអាត្មានិយាយប្រាប់អញ្ចឹងសួរថាអាត្មានៅមានពិបាកចិត្តអត់ថាមានតាអាត្មាមានតលាក់អីមាន ពេលខ្លះអាត្មាពិបាកចិត្តដែរតាហ្នឹងគ្រូធัวទាំងឡាយនោះអ្នកនិយាយធัวទាំងឡាយមិនមិនអត់ចេះបាក់ចិត្តណាបាក់ដូចគ្នាហេតុអីថាយើង នៅឈឺទាំងអស់គ្នាតាបើយើងមានរោគទាំងអស់គ្នាដុកទ័រក៏ឈឺដែរ កាលណាចេះកាលណាដុកទ័រគាត់ដឹងទៅថែខ្លួនមិនអឺប្រើថ្នាំមិនតែប៉ុណ្ណឹងដឹងជាងអ្នកអត់ចេះតែប៉ុណ្ណឹងឯងប៉ុន្តែឈឺឈឺដូចគ្នាក៏ប៉ុន្តែកិលេសនឹងវាមានសភាពមិនធម្មតាទេវាមានអាក្រោតក្រៀតវាមានអាកដាវាមានអាល្អិតបើយើងស្ដាប់ធัวសើសើយើងអាច ប្រយុទ្ធប្រឆាំងតែជាមួយនឹងកិលេសដែលក្រោតក្រៀតដូចជាស្ដាប់ជាទស្សនៈត្រូវធ្វើអញ្ចេះត្រូវធ្វើអញ្ចោះយល់អញ្ចេះយល់អញ្ចោះហ្នឹងអូជាមនុស្សមិនគួរធ្វើអានេះមិនគួរធ្វើអានោះអាហ្នឹងបានទុកតាកិលេសគ្រោះគ្រាតចាកិលេសថ្នាក់កណ្ដាលអាចិត្តឈួលក្ដៅអាចិត្តចំណែនអាចិត្តស្អីស្អីដែលយើងអត់មាត់អត់កអីទេ អានឹងយើងងាយថានឹងជាបាបផងយើងឃើញបាបនឹងឃើញតែទៅសម្លាប់គេអីណាណីនោះហើយដល់អាចិតកំពុងពិបាកកំពុងតែកើតទុកនេះយើងអត់ឃើញថានឹងជាតួបាបផងអញ្ចឹងហើយបានត្រូវការនៅ insight meditation នេះជាតួវិបស្សនាខាងក្នុងក្នុងជីវិត ប្រចាំថ្ងៃនឹងតែមកជាសតវដ្ឋាន បាសនានឹងដើម្បីតាមដានវាហើយតាមដានវាទៅបានទីមួយគឺត្រូវស្គាល់វាថា លក្ខណៈបែបណាទៅជាទោសៈមូលចិត្តលក្ខណៈបែបណា ទៅ ជាមោហៈមូលចិត្តលក្ខណៈបែបណាទៅជាលោភៈមូលចិត្តហ្នឹងលក្ខណៈបែបណាជាការចំណែនគេណាគឺទុកពេលតាមដានអានឹងរាល់ពេលសកម្មភាព ទាំងឡាយដែលយើងធ្វើហ្នឹងមិនមែនថាធ្វើការសិនណា ចាំចប់ចាំខ្ញុំពិចារណាធัวអាហ្នឹងហើយដែលយើងបណ្ដោយទុកឲ្យវាកើតសិនណាអញ្ចឹងវាវាហាត់តែកំពុងធ្វើការមួម៉ៅមួយឯងដាក់ឯងមកតហឹងមកតហឹងហ្នឹងអញ្ចឹងនៅពេលដែលកំពុងតខឹងកំពុងតស្អីហ្នឹងវាមិនមែនតទេទេគឺវាវាសន្សំជាកម្លាំងសាច់ដុំរបស់វា អាគីលេសហ្នឹងហើយយើងបដ ாய் វាសិនឲ្យហើយសិនចាំខ្ញុំហើយចាំខ្ញុំទៅវឹកហាត់វាអាតាមពិតពាក្យដែលពពុតថា ខយវយធម្មាអបមាទេនសម្បតិថា សង្ខារធោទាំងឡាយវាអស់ទៅសូន្យទៅ ជាធម្មតាអ្នកទាំងឡាយចូលញ៉ាំងប្រយោជន៍ឲ្យសម្រេចដោយសេចក្តីមិន ប្រមាទមិនប្រមាទហ្នឹងមានន័យថាកុំឲ្យពេលវេលាហ្នឹងកន្លងទៅដោយគ្មានសតិស្មារតីហ្នឹងណាប៉ុន្តែយើងភាកច្រើន មិនតអ្នកសួរទេអ្នកមិនសួរក៏ដោយគឺបើទោះជានឹកឃើញធัวខ្លះ គឺច្រើនតែគិតថាដល់ពេលស្ដាប់ធម៌បានវឹកហាត់ចិត្ត ដល់ពេលពិចារណាធម៌បានវឹកហាត់ចិត្តវាអត់ទៅជាទម្លាប់ វាអត់ទៅជាគេហៅថា routine ណា not just a habit but routine មានន័យថាធ្វើដោយ ការយកចិត្តទុកដាក់ឲ្យវាទៅជា ចំណងចំណូលចិត្តនៅក្នុងការធ្វើហ្នឹង with uh intention ដោយចេតនារបស់យើងហ្នឹងគឺ focus លើហ្នឹង វឹកហាត់រហូតដល់តែសំបីតែអកុសល កំពុង តែកើតហ្នឹងក៏ជាពេលវេលាដែលយើងពិចារណាធัวកើតដែរតែនឹងបានខ្លាំងបើសិនជាញាតិញោមចាំថាចាំស្ងប់សិនចាំពិចារណាធัวអានេះរបៀបដូចបលិសហើយនឹងចោចាំចោទៅបាត់សិនចាំបលិសតាមចាប់អញ្ចឹងណាអកុសលដូចជាបលិសសតិបញ្ញានេះអើសំទោសអកុសល ដូចជាចោ សតិបញ្ញាដូចជាប៉ូលីសអញ្ចឹងប៉ូលីសដែលរវេសបំផុត គឺរវេសគឺធ្វើឲ្យចោលភ័យបំផុតគឺអាចដេញចាប់គ្នាប្រផិតប្រភិញហ្នឹងណាដេញចាប់គ្នាប្រផិតប្រភិញឃើញហ្នឹងណាដូចដូចដូចប៉ូលីសអាមេរិកកាំងអីចោលបើកឡានទៅអាមានអេកូបអេលីកូពីលើផងទៅមានអាឡាន ពីក្រោមផងមានកតុំរុយពីលើផង អាហ្នឹងហើយដែលធ្វើឲ្យចោលវាភ័យអីចុះ ចោលលួចអត់ខ្វល់ទេទុកឲ្យលួចសិនណាយើងច្រើនតែអញ្ចឹងខឹងហើយរោធោណាឃើញយើងយើងបដ ாய் ឯងឃើញគេយើងបដ ாய் ខឹងហើយរោធោណាឃើញអញដាក់ឲ្យណានៃចាំជាប់រឿងហ្នឹងចាំអញទៅពិចារណាធោះអាហ្នឹងចោលទៅបាត់ហើយបានឯងមកពិចារណាធោះមានឃើញតោសៈប្រកបណាក៏ដឹងនឹកឃើញអ៊ូព្រឹកមិញខឹងណោះខឹងហ្នឹងតោសៈណោះដូចយើងព្រឹកឡើងឃើញគេកោះម៉ូតូយកអស់ហើយអញ្ចឹងខ្ញុំមិនដឹងចោលទៅណាអស់ហើយគ្រាន់ដឹងតែបាត់ វាអត់ត្រូវតាមមាគាពពុទ្ធប្រាប់អាទៅនឹងពពុទ្ធប្រាប់ថាម៉េចតោសង្វាចិត្តតាំងតោសង្ឃចិត្តតាំងតបជានិតិចិត្តកំពុងកំពុងតែមិនហើយទេចិត្តកំពុងតែ ប្រកបដោយទោសៈគឺការខឹងក្រោតការទើសចិត្តការកុហលកាយចិត្តហ្នឹងចិត្តកំពុងតែក្តៅហ្នឹងសតិហ្នឹងក៏ព្យាយាមដឹងថាអឺចិត្តកំពុងតែក្តៅហើយឃើញទេចិត្តកំពុងតែប្រកបដោយទោសៈហើយដឹងពេលហ្នឹង ចារណាធម៌ពេលហ្នឹងចឹងសំបីតែកិលេសហ្នឹងក៏ជា អារម្មណ៍នៃសតបដ្ឋាននឹងដែរក៏ជាអារម្មណ៍នៃវិបស្សនានឹងដែរចឹងណាអានឹងបានខ្លាំងអរាគៀងវាចិត្តតាំងរាគៀងចិត្តតន្តបជានិតិបិដកលេខ17បាទមើលចិត្តកំពុងតែត្រេកតាអាលនៅក្នុងរឿងអីមួយបើយើងមកមើលចិត្តនឹងអូចិត្តកំពុងតែប្រឡាក់ដោយរាគៈ សតិហ្នឹងមើលអាហ្នឹងមើលចិត្តហ្នឹងមោហង្វាចិត្តតាំងមោហង្ចិត្តតនវិញ្ញាណតែ ចិត្តកំពុងតែវែងវែងកំពុងលវើលវេនឹកទៅណាអញវែងដល់ណាសូត្រធមភ្លេចបាត់អត់ទៅរស់រឿងភ្លេចរឿងណារឿងណីមកមើលចិត្តនឹងវាកំពុងគិតអីមកវាទៅជាអញ្ចឹងតាមវាអញ្ចឹងមែនតែនទៅ ចិត្តជាកុសលមិនបាច់តាមប្រមាណផងត្រូវផ្ដោតទៅលើ អាចិត្តដែលកំពុងតែមានបញ្ហាហ្នឹងបានខ្លាំង ព្រោះចិត្តជាកុសលកើតធាតុពុតក៏ត្រូវតែដឹងដែរថាវិតរាកាំងជាវិតតោសង្វេចិត្តតាំងវិតតោសង្ចិត្តន្តវិជានេះតែចិត្តដែលវាគ្មានទោសៈក៏ដឹងថាអូចិត្តនេះវាអត់មានទោសៈទេចិត្តអត់មានទោសៈបានដល់ពួកវិបាកចិត្តឬក៏គុសលចិត្តហ្នឹងឯងប៉ុន្តែពួកចិត្តអស់ហ្នឹងកើតហើយវាមិនកពូនកិលេសទេ ដែលត្រូវដឹងឲ្យណាស់នោះគឺ អកុសលចិត្តដែលកំពុងប្រកបនឹងពីព្រោះ វាកើតឡើងហើយវាកំទេចសេចក្តីសុខក្នុងក្នុងចិត្តរបស់យើងផងហើយវាសន្សំអធិស្រ័យទៅជាអនុស័យវាទៅជាកិលេសនឹងខ្លាំងខ្លាំងខ្លាំងខ្លាំងឡើងអញ្ចឹងបានត្រូវតាមដាននឹងនឹងដូចយើង ទៅហាត់ប្រានសម្រកខ្លាញ់អញ្ចឹងគឺថានៅពេលដែលខ្លាញ់កំពុងតែកើតឡើងចាំខ្លាញ់ស្រកទៅហើយបានយើងទៅហាត់វាមិនត្រូវរឿងទេអញ្ចឹងបានញាតិញោមគាត់ ជាងកែគាត់ទៅសំណាក់ធននៅវត្តអីចឹងទៅគាត់មកផ្ទះគាត់ចាប់ប្រាំទៅអញទៅវត្តស្ងាត់ស្រួលអញចេះនៅឃើញឃើញគាត់គាត់ទុកធននៅត្នេះត្នោះហ្នឹងឃើញអត្ថាច់ជា attachment ណាការជាប់ជាប់នឹងកន្លែងជាប់កន្លែងនេះជាប់កន្លែងនោះមកនេះអត់ស្ងប់ទៅនោះស្ងប់ឃើញទេគាត់មានលំនឹងខ្លួនឯងទេអត់ទេ មានលំនឹងខ្លួនឯងមានន័យថា everything everywhere and anytime គ្រប់ពេលសតិបញ្ញាអាចកើតបានហ្នឹងហើយអ្វីដែលអាត្មាចង់ផ្ដល់ឲ្យពុទ្ធបរិស័ទយើងហ្នឹងគឺចង់ផ្ដល់ឲ្យយកទៅប្រើនៅក្នុងអាជីវិតរាល់ថ្ងៃហ្នឹងហ្មងអញ្ចឹងបានអ្នកខ្លះមិនហ៊ានទៅរួចធัวព្រោះអត់មានពេលទៅបដិបត្តិទេអាត្មាចង់ឲ្យបដិបត្តិពេលធ្វើការងារហ្នឹងកំពុងនិយាយគ្នាហ្នឹងកំពុងចរចាគ្នាកំពុងជេរគ្នាហ្នឹង ត្រូវគិតម៉េចអាហ្នឹងมันខ្លាំងណាអញ្ចឹងបានឲ្យទៅជា find out ខ្លួនយើងស្វែងរកខ្លួនយើងនៅឲ្យឃើញអឺចឹងបានការសំដែងបញ្យលធរអីចឹងអាមាពិសោធន៍ឃើញនៅខ្លួនឯងជួនកាលរៀននិយាយតាមគេធ្វើរឹកតាមគេអីតាមគេហើយដល់ពេល គេធ្វើឲ្យខឹងតិចមកនិយាយលើកក្រោយលែងដូចគេបាត់ចេញទាំងកាកទាំងទឹកមកចេញរបស់ខ្លួនឯងហ្មងហ្នឹងហើយចាំបានថ្មឃើញលោកប្អូនខ្លះណាថ្មក៏ធ្លាប់ធ្វើតាមគេដែរបើណាចេះសង្កេតមើលថានេះវាមិនមែនជាយើងវាមិនមែនជាយើងទេហោថាឃើញនរណាមួយទេពីរោះទេសសម្ដីផ្អែមយ៉ាងហ្នឹងខំទៅធ្វើផ្អែមតាមគេអញ្ចឹងទៅអាត្មាធ្លាប់អាត្មាដឹងរឿងហ្នឹងខ្លួនឯង ប៉ុន្តែពេលយើងរកខ្លួនឯងឃើញទៅវាលែងពិបាកទៅចង់និយាយអីនិយាយនឹងកម្រិតរបស់យើងប៉ុណ្ណានិយាយប៉ុណ្ណឹងវាស្រួលអឺអ្វីដែលជា pretend តែ pretend ពិបាកជាអង់គ្លេសមួយគេថា don't pretend to be something that you are not កុំព្យាយាមធ្វើពុតជាអ្វីមួយយ៉ាង ដែលវាមិនមែនជាអ្នកណាកុំកុំ កុំធ្វើពុតជាអ្វីមួយយ៉ាង ដែលអ្នកមិនមែនចឹងមែនទេដូចសំដែងធ្វើខ្លួនឯងដូចល្អណាស់អីចឹងអាហ្នឹងតាធ្វើបន្តិចទៅវាលេចអាអាភាពដើមហ្នឹងមកហើយដល់អាត្មាយល់រឿងហ្នឹង ច្បាស់ដែលខ្ញុំកណាអាត្មានិយាយអីអាត្មាមិនសូវទុកខ្វល់ខ្វាយអីម៉ាក់ត្រូវសើចសើចត្រូវនិយាយនិយាយព្រោះជីវិតសាមញ្ញអាត្មាអញ្ចឹងមកធ្វើធំធៅអីទៅពេលទេសហ្នឹង ហើយតែពេលយើងព្យាយាមព្យាយាមធ្វើឲ្យឲ្យល្អឲ្យល្អឲ្យល្អល្អនិយាយតែស្រួលរៀងទុនទុនពីដើម ទៅដល់ពេលគេសួរដេញចុចអីតិចតិចចាប់ដើម ប្រែសំឡេងអាហ្នឹងអាហ្នឹងខ្លួនយើងមែនតែនចេញមកអាមុនធ្វើតាម គេអាហ្នឹងរបស់គេទេណាមើលទៅតំណងតំណងដល់ តើវិន័យសង្ឃដណ្ដាបណាស់ហើយវិន័យមិនចេះដណ្ដាបទេមនុស្សទេមានបញ្ហា វិន័យនៅតែល្អអញ្ចឹងណាការជួយខ្វល់ខ្វាយរបស់កុហកវាជារឿងធម្មតាទេប៉ុន្តែសួរថាតើធ្វើទៅមានប្រសិទ្ធភាពឬអត់អាហ្នឹងវាជារឿងមួយអឺសម័យអឺពុទ្ធកាលក្រោយពុទ្ធកាលមកក៏មានការសហការ ជាមួយនឹងក្រហោះដែរ នៅក្នុងការរៀបចំ សង្គាយនាឧទាហរណ៍ដូចជាអឺអឺបឋមសង្គាយនាអញ្ចឹងពឹងក្រាន់ថា ប្រសងលោក អ្នក ដឹកនាំកុហកលោកមានទូនាទីឧបត្ថម្ភកម្មវិធីនឹងឲ្យចម្រើនឡើងឲ្យ ប្រព្រឹត្តទៅ បាន ដូចជាអឺអឺបញ្ហាខ្លះវាបើវាកើតនៅ ក្នុង នៅក្នុង សង្គមអ្នកបួសហ្នឹងវាអត់សូវល្អ គិតថាវិន័យហ្នឹងมันមិនសូវបានល្អប្រធិរៈធំធំហ្នឹងលោកប្រជុំគ្នាជុំគ្នាទៅលោកមិនអាចធ្វើតលោក បាន ទេវាទល់តែចូលរួមពីអញ្ញាធរណាពីស្ដេចពីមន្ត្រីអីចឹងពួកយើងរស់នៅ ក្នុងសង្គមដូចជាបឋមសង្កេយនាហ្នឹងមានព្រះរាជាឧបត្ថម្ភ3ខែនោះនឹងគឺជាការចូលរួមហ៎ហើយដល់មកសម័យប្របាទធម្មាសោកអានឹង លោកធ្វើអត់បានទេលោក ប្រឹងធ្វើធ្វើអត់បានដោយសារអីដោយសារមានសម័យខ្លះអឺនៅក្នុងលទ្ធិដតីគេចង់បំផ្លាញគេចង់បំផ្លាញពុទ្ធសាសនាហើយដល់អញ្ចឹងព្រះសង្ឃលោកអត់មានអាចញាអីដើម្បីទៅហាម ប្រាមគេទៅចាប់ធ្វើបាបគេ ធ្វើអត់កើតអញ្ចឹងទោះលោកពរាជាលោកចេញ អាចញាទៅជួយពួកអឺ សាសនាដតីលទ្ធិដតីនឹងចូលមកប្រឡំខ្លួនដោយសារពេលហ្នឹងពុទ្ធសាសនារីចម្រើនពេកគេជ្រះថ្លាខ្លាំងពេកទៅ ខាងពួកលទ្ធិដតីហ្នឹងវាសាបលៀបលៀបសការៈអីអត់ចឹងពួកហ្នឹងចូលមកប្រឡំខ្លួនបួសតែអត់មានជ្រះថ្លាអីទេគាត់ទៅចូលមកប្រឡំខ្លួនបួសដើម្បីទទួលលៀបសការៈចឹងទៅហើយបង្កើតអធិការផ្សេងផ្សេងឆ្លោះគ្នាវាយគ្នាឲ្យគេឃើញរូបភាពថាប្រសងពុទ្ធសាសនាហ្នឹងអាក្រក់ ហើយធ្វើអំពើអីផ្សេងផ្សេងចឹងទៅតែតែអត់មានបានបួសត្រឹមត្រូវទេអត់មានបានទៅបួសពីឧបជាអីត្រឹមត្រូវគឺពាក់តយវរយកតែមកហើយដល់ចឹងប្រសងលោក ធ្វើអត់កើតលោកអត់មានហឹង្សាដូចគេនោះលោកអត់មានអំណាចអីនោះព្រះរាជា ដែលជាពុទ្ធសាសនូបឋមដ៏ដ៏ល្អម្នាក់គឺប្របាទធម្មេសោកហ្នឹងក្រោយពេលដែលដឹងខ្លួនមកឈប់សម្លាប់ឈប់អីលោកកសាងខ្លួនល្អទៅ លោកជួយចាត់ចែងរឿងហ្នឹងប៉ុន្តែមាន ការយល់ច្រឡំកាលហ្នឹងយើងកុំកុំដាក់ទោសឲ្យព្រះអង្គថាព្រះអង្គឲ្យសម្លាប់មនុស្សអីចឹងណាគាត់នៅច្រឡំឯងស្ដេចចេញបញ្ជាឲ្យទៅ សម្អាតពុទ្ធសាសនាណាឲ្យទៅសម្អាតអ្នកដែលប្រព្រឹត្តមិនល្អហ្នឹងហើយដល់រាជបរោះទទួលបញ្ជា ទៅពាក្យថាសម្អាតហ្នឹងវាស្ដាប់ច្រឡំសម្អាតមែនអាណាគ្មាន បានបួសត្រឹមត្រូវស្លាប់ចោលទៅមក អ្នកមកប្រឡំក្នុងពុទ្ធសាសនាស្លាប់ចោលមកក្រហមក្រហមទេប៉ុន្តែបួសអត់ត្រូវកាន់តែពាក់ស្បង់ជីវរយកចឹងរហូតដល់សម្លាប់ទាំងច្រឡំជាមួយនឹងពិខុសង្ឃល្អខ្លះទៅទៀតប៉ុន្តែលោក មានអីតវ៉ារហូតដល់ទៅចំប្អូនរបស់ប្របាទធម្មរសោកហ្នឹង រៀបសម្លាប់ហើយมันឃើញថាព្រះរាជបុត្រតែមិនបានទេនៅក្នុងនឹងមានព្រះរាជបុត្រដែរហើយស្ដេចសួរថាហានឯងទៅធ្វើអីសម្លាប់ លោករឹតទ្រង់អញមានឲ្យសម្លាប់ឯណាឲ្យទៅដោះស្រាយណាបួសមិនល្អឲ្យសឹកទៅណាលោកបជាអញ្ចេះទេឲ្យទៅសម្អាតហ្នឹងប៉ុន្តែរឿងសម្លាប់ហ្នឹងជាការយល់ច្រឡំរបស់ អ្នកទទួលបញ្ជាជាងបានស្មើលើអ្នកនិយាយធោខ្លះថាហី កុហកត្រូវតែចូលរួមសម្បីតែស្ដេចនឹងបជាឲ្យសម្លាប់ផងអាហ្នឹងយើងកុំមូលបកាច់ព្រះបាទធម្មសោកលោកអត់មានបជាឲ្យសម្លាប់ទេគឺអ្នកទទួលបញ្ជាច្រឡំគឺគ្រាន់តែឲ្យផ្ទៀងផ្ទាត់ណាបួសត្រឹមត្រូវបណ្ដោយនៅណាដែលមកបន្លំខ្លួនឲ្យសឹកចេញឲ្យឲ្យដោះជីវរចេញមិនហៅតែសឹកផងអាហ្នឹងគឺឈប់ឲ្យពាក់ជីវរបន្លំតទៅទៀត ហ្នឹងហើយបើ មានករណីនៃការចង់បំផ្លាញអញ្ចឹងលោកគ្មានអធិពលធ្វើទេត្រូវតែកុហកជា ពុទ្ធសាសនូបធម្មហ្នឹងជួយអន្តរាគមហ្នឹងហើយប៉ុន្តែ បើវានៅក្នុង ធម្មវិន័យអញ្ចឹងអានឹងព្រះសង្ឃលោកអាចធ្វើបានអ្នកបួសត្រឹមត្រូវប៉ុន្តែវាមានការប្រព្រឹត្តខុសដោយប្រការផ្សេងផ្សេងអីចឹងទៅ ពីព្រោះយើងមានមន្ត្រីសង្ឃមានស្អីហ្នឹងដើម្បីដើម្បីសហការជាមួយនឹងអាជ្ញាធរប៉ុន្តែគួរតែ បានមន្ត្រីសង្ឃហ្នឹងលោកចេញមុខដោះស្រាយតែយើងមានមន្ត្រីសង្ឃហ្នឹងណាបើយើងនៅតែពឹងពឹងវានៅតែពឹងប៉ិនពឹងឲ្យតាមដំណើរឧទាហរណ៍ថា លោកមន្ត្រីសង្ឃលោកធ្វើអត់កើតទេឧទាហរណ៍វត្តហ្នឹងជក់អាភៀនជក់ស្អីលោកណែនាំមិនក៏មិនបានទេលោកតាបកគលទៅខាង ធម្មការបកគលឲ្យទៅខាងអឺអាញាធរដោះស្រាយយ៉ាងម៉េចឲ្យឲ្យបាន ស្រួល ប៉ុន្តែលោកដោះស្រាយហើយណាមន្ត្រីសង្ឃលោកដោះស្រាយសិនអានឹងតាមដំណើរដែលយើងមានមន្ត្រីសង្ឃបើថាយើងអត់មានមន្ត្រីសង្ឃទេអានឹងយើងជួយ direct direct ទៅប៉ុន្តែយើងមានមន្ត្រីសង្ឃយើងកាត់មុខអញ្ចឹងភ្លាមភ្លាមអានឹងវាដូចជាសម្ដេចសង្ឃរាជនួនង៉ែតលោកមានអឺរាជអង្គការកាលស្អីមហាសន្និបាតសង្ឃរឿងយូរហើយរឿងស្រះចោអីហ្នឹង លោកត្អូនលោកថាខុសវាខុសហើយឯងវាមិនតាន់ដឹងផងគេចាត់ការឲ្យអស់ហើយមានន័យថាឯលោក ថាទៀតលោក ថាគេទុកឯងដូចមេទេហើយគ្មានទុកឯងជាមេមន់មានកូនមានចៅអីអត់មានន័យថាប្រសងវានៅក្នុងការគ្រប់គ្រងរបស់លោកចឹងទីហោថាកងតបក៏ដោយចុះតំបន់ខុសគ្នា ដាក់ពីនៃកងតបมันអាចអ្នក គ្រប់គ្រងតំបន់ផ្សេងមកអឺចាត់ការមុនមុនពេលដែល មេបញ្ជាការផ្ទាល់នៅទីហ្នឹងបានគឺគឺកំពុងហាត់ហ្នឹងណែមានតំណែងធំក៏ដែរមកដើរញ៉ាញ៉ៃកដាលហ្នឹងត្រូវលើអាហ្នឹងវាទល់តែចឹងបើវាមានរបៀបតាមលំដាប់លំដោយចឹង្វីបើថាវាមាន ខ្វះចន្លោះមន្ត្រីសង្ឃយើងក៏មានខ្វះខ្វះចន្លោះអីចឹងមែនប៉ុន្តែគាត់ថា អានឹងបើខាងកុហកលោកចេះដឹង លោកឲ្យយោបល់ទៅទីហៅឃើញអសកម្មហ្នឹងនោះកូនចៅលោកម្ចាស់ ចេះចេះចាស់គួរទៅចោះទៅដោះស្រាយអីអីចេះទៅតែមិនចោះកណាចោះឥឡូវហ្នឹងប្រាប់ម្ដងពីរដងមិនប្រាប់ចោះទៅខ្លួនឯងអាហ្នឹងមានន័យថាយើង inform មុនហើយនៅតែយើងឲ្យតម្លៃចឹងតែបើថាអត់ផងលេងកាត់កាត់ចឹងយូរយូរលោកអស់ការងារដល់លោកអស់ការងារទៅថាទៅដោះស្រាយអីដោះស្រាយហើយគេទៅពឹងកុហកដដែលឧទាហរណ៍ដូចរឿងលោកចឹងនៅពោធិ៍សាត់ធ្លាប់អាធ្លាប់ឮ ព្រះមេគុណរាល់ថ្ងៃលោកត្អូញការលោកនៅប្រឡាត់ឡើយជួនកាលរឿងខ្លះលោកទៅដោះស្រាយហើយហើយដោះស្រាយហើយស្រាប់តែគេទៅពឹងកុហកពឹងនេះពឹងនោះលោកអ្នកខុសបាត់ឃើញទេវាអត់តាមលំដាប់ដោយបាក់ធ្វើការដល់អញ្ចឹងឬមានរឿងខ្លះលោកសងំទៅដល់លោកសងំលោកខុសទៀតមន្ត្រីសង្គ្មានចោះធ្វើការធ្វើមិនដោះស្រាយឲ្យហើយយើងខុសហើយយើងមិនទទួលខុសត្រូវយើងទៅប្តឹងកុហកកុហកមកធ្វើបាបមន្ត្រីសង្ឃវិញអាហ្នឹងលោកអត់មាន អាជ្ញាសឹកក្នុងដៃអញ្ចឹងវាពិបាក ជួនកាលយើង ថាវាស្រួលអ្នកធ្វើបានពិបាកខ្ញុំណាត់មកធ្លាប់ស្គមត្រីសងច្រើនដែលលោក គិតដែលលោកខ្វល់ខ្វាយដែរបើរឿងខ្លះហាវាស្លាក់ជាវាស្លែងណាយើងមិននៅក្នុងទួលនទីហ្នឹងយើងចេះនិយាយទៅយើងចេះថាទៅយើងមាន responsible អីចេះថាអានេះមិនកើតអានោះមិនកើតចេះថាទៅដល់យើង នៅក្នុង អមរែកហ្នឹងមិនដឹងថាវាទៅអីខ្លះ ហ្នឹងហើយកម្លាំងយើងប៉ុណ្ណាហើយអ្នកក្តោបយើងនឹងប៉ុណ្ណាអញ្ចឹងលោកក៏មាន ទុកកង្វល់របស់លោកដែរហើយយើងនិយាយឲ្យយុត្តិធម៌យើងជាងកាលជាបទោសនៅនេះបទោសនោះខណៈធ្វើប្តីគេធ្វើមិនកើតផងធ្វើជាប្តីល្អមួយធ្វើមិនកើតទេបទោសនេះបទោសនោះធ្វើជាឪពុកមួយនោះឪពុកមិនកើតផងបើរឿងថាអីគេវាស្រួលធ្វើខ្លួនឯងមិនដឹងថា វាលំបាក តែការអោយយោបល់គ្នានៅតែគួរអមច័ន្ទសា សំណួរចង់សួរលោកគ្រូមានញោមអាចារ្យម្នាក់មកប្រាប់ចំកណា ថាគុណម្ចាស់សំដែងមិនគួរកាយវិការទេ ម្ដែងតែមាត់បានហើយតើខុសឬត្រូវអឺអាហ្នឹងត្រូវតាមចិត្តគាត់ប៉ុន្តែនៅ ក្តោបក្តោបក្តោបក្តោបហ្នឹងវាជាងកាលនិយាយវាមិនចេញណាអាត្មាហ្នឹងវាលើកដៃលើកអីខ្លះចឹងដែរបើក្នុងវិន័យតែក្នុងចន្លោះផ្ទះអីអីកុំឲ្យឆ្កាដៃឆ្កាអីចឹងទៅប៉ុន្តែឆ្កានៅក្នុងសំបីប្រពុតហ្នឹងសំដែង ធម្មចក្រមិនឃើញគំនូលើកម្រាមអញ្ចេះទេពេលខ្លះព្រះអង្គធ្វើអញ្ចេះទៅពេលខ្លះព្រះអង្គធ្វើអញ្ចេះទៅជាងកាលរាប់ម្រាមដៃធម្មចក្រមាន1 2 3អាហ្នឹងមិនកាយវិការជាងកុំងាប់ក្លាពេកអឺអឺមិនដឹងឈ្មោះអីអ្នកថតមកដាច់ឈ្មោះបាត់តើការធ្វើបែបនេះ មិនដឹងធ្វើបែបណាដាច់មកកណាត់ខាងលើអាត្មាយល់អត់បាននេះសំណួរមក3ដងតែដាច់ទាំង3ដងឈួនអិនវ៉ានីគុំម្ចាស់ជួយបកស្រាយរឿងអិសរិយយុសផងទាំងប្រុសដូចឃើញប្រសង ពាក់លំអបកាយខុសឬត្រូវអឺអ្នកបួសតាមពិតត្រូវតាលះបង់ស្អីស្អីហ្នឹងពាក់លំអស្អីស្អីហ្នឹងគ្រឿងអលង្ការអី ឃើញអ្នកប្រាជ្ញយើងពីដើមប្រសងជាគំរូពីដើមលោកទទួលដែរទទួលហើយលោក មានកន្លែងដាក់នៅចិត្តចេះប៉ុនក៏មានអ្នកពាក់ចឹងដែរសម័យពីដើមប៉ុន្តែវាមិនត្រូវចឹងបានថ្មលើករូបនឹងមកនិយាយទៅគេលើករូបចុះអានេះសម័យដើមដែរប្រាប់ហើយថាវាមិនមែនសម័យដើមសិតតែត្រូវទេចុះអាកន្លែងល្អយើងមិនធ្វើតាមវាមានអាកន្លែងក៏រូល្អដែរតាមាន ដូចមានអ្នកណានេះប្រាប់ថាអតីតលោកគង់នៅបាត់ដំបង មានតំណែងធំផងហើយមើលដៃស្អីស្អីគេបំពាក់ច្រើនណាស់សម័យនោះប៉ុន្តែលោកមានកន្លែង ដាក់ចែកនៅ ខាងចឹងលោកអត់យកមកដាក់លើខ្លួនចេះមើលទៅថ្លៃធ្នូមែនតើមានគេឲ្យក៏ទទួលទៅប៉ុន្តែដាក់ទៅមកខាងចឹងទៅហើយអាត្មាដាក់រូបនឹងទៅគេលើក រូប ដែលមានលោកពាក់ពីដើមដែរចន់នឹងស្អីសម័យដើមដែរតា ហើយយកអាងអាងតែកន្លែង ខុសចឹងកន្លែងល្អខ្ញុំយកមកអាងដូចយើងរាល់ថ្ងៃហ្នឹងចេះអឺដូចធ្វើខុសអីចឹងទៅដល់ពេលយើងលើកអាងយើងអត់មានលើកកន្លែងល្អមកនិយាយចុះឯងធ្វើដល់ប៉ុណ្ណោះមិននិយាយផងអញធ្វើតែប៉ុណ្ណេះអញ្ចឹងមានន័យថាអញអាក្រក់តែប៉ុណ្ណេះតែឯងអាក្រក់ជាងអញយកអាក្រក់ហើយអាក្រក់មកទូទាត់ដើម្បីលុបបំបាត់អាក្រក់ខ្លួនឯងឲ្យឃើញស្ដើងឲ្យឃើញអាក្រក់គេល្អជាងឃើញទេ ទៅអាងអាក្រក់ហ្នឹងដូចជេរគ្នាអញ្ចឹងអញជេរត្រឹមប៉ុណ្ណេះមិនក៏ជេរដល់ម៉ែអញជេរដល់គ្នាមកមួយអញជេរត្រឹមហែងតាហើយមិនអញជេរដល់ម៉ែអញបើយើងស្អប់ពាក្យជេរកុំជេរទាំងអស់ទាំងមកទៅអាហ្នឹងមកវាល្អរួចរឿងអាក្រក់មកធៀបរឿងអាក្រក់មានស្អីបាន ប្រសើរវានៅតែគ្រប់គ្រងខ្លួនឯងអញអាក្រក់មួមតែហើយអាក្រក់ជាងអញអឺយ៉ាប់ កូនពៅកំសុងសួរថាបើមិនមានអ្វីជូនដល់មេដាបេដាតែខ្ញុំមាន ចិត្តស្រឡាញ់ពួកគាត់ទៅខ្ញុំផលបន់យ៉ាងណាអត់ស្រឡាញ់គោរពគាត់វាមានច្រើនវិធីវាមានខ្លួនឯងទៀតហើយមើលងាយខ្លួនឯងតែខ្លួនឯងទៀតទៀតណា ហ្នឹងហើយហ្នឹងហើយហើយចំណុចហ្នឹងក៏ជាជាអកុសលចិត្តមួយដែរចឹងបន្តិចទៀតជឿអាអាខ្លួនឯងទៀបហើយគិតថាខ្លួនឯងទៀបមើលងាយខ្លួនឯងតើវាអាចពាក់ព័ន្ធនឹងពាក្យដែលព្រះអង្គថា ប្រព្រឹត្តបន្ទាបខ្លួន ជាមង្គលនោះដែរទេយ៉ាងនេះអរគុណសំណួរល្អមែនតើយ៉ាងគ្រូ ហ្នឹងហើយអាប្រព្រឹត្តខ្លួនឲ្យទៀតនោះវាមួយលក្ខណៈមួយផ្សេងទៀតហ្នឹងហើយគឺថាធ្វើខ្លួនឲ្យជាមនុស្សបដាងាយអញ្ចឹងណាអញ្ចឹងគឺត្រូវប្រព្រឹត្តខ្លួនឲ្យទៀតគឺត្រូវដាក់មានអ្នកចោះពេលខ្លះយើង ទៀតពេលខ្លះអ្នកខ្លះគិតថាមនុស្សដែលដាក់ខ្លួនទៀតហ្នឹងជាមនុស្សអន់អីចឹងណាហើយជាងការអាចមើលខ្លួនឯងថាខ្លួនឯងអន់អីចឹងអាក្នុងគំនិតគិតថាខ្លួនឯងអន់ហ្នឹងអាហ្នឹងអន់ហ្មងពីព្រោះក្នុងបន្ទាបខ្លួនហ្នឹងមិនមែនមានន័យឲ្យមើលងាយខ្លួនឯងទេមានន័យថាយើងដាក់ខ្លួនឲ្យទៀតទៅគឺងាយយកក្នុងអា អ្នកដតីនិយាយស្ដីមកអ្នកនិយាយប្រាប់អ្នកដតីគណៈរៀនរៀនសូត្រពីអ្នកដតីបានអាហ្នឹងជាការបន្ទាបខ្លួនប៉ុន្តែមិនមែនមើលខ្លួនឯងតែខ្លួនឯងជាមនុស្សអន់ទេគណៈន័យថាកុំបន្ទាបខ្លួនពេកហ្នឹងមានន័យថាកុំមើលងាយខ្លួនពេកណាកុំមើលងាយខ្លួនពេកគណៈគណៈប៉ុណ្្នឹងឯងគ្រូអីមិនដឹងតែចិត្តតចេះដល់ម្លឹងហ្នឹង វារឿងតកតងជាមួយនឹងការប្រដៅក្រការប្រដៅក្រអញ្ចឹងមនុស្សខ្លះគឺថាលំបាកក្នុងការដែលទូមានលំបាកក្នុងការដែលទទួលនៅពាក្យពេចន៍ដែលត្រូវបុគ្គលប្រាប់ណែនាំបុគ្គលខ្លះក៏ឆាប់ទទួលបានឆាប់ទទួលបានឆាប់កាន់យកប៉ុន្តែ នៅក្នុងចំណុចហ្នឹងក៏ពាក្យថាឆាប់ទទួលបាន ឆាប់កាន់យកក៏ឲ្យពិចារណានឹងព្រះអង្គ សម្ដែងថាមុននឹងកាន់យកអ្វីអំពីអ្នកដតីឲ្យពិចារណាឲ្យល្អិតល្អន់សិនដូចជារឿងព្រះស្រីបុត្រនិងព្រះមោគលានអញ្ចឹងព្រះមោគលានគឺបន្ទាប់ពីបានសម្រេចនៅសោតាបិណ្ឌបុគ្គលហើយពេលដែលស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធរយៈកាលតែកន្លះខែទេណាបានសម្រេចរហូតដល់តែព្រះអរហត្តផលឯព្រះសរិបុត្រ ដែលកំពូលលើវិខលតម្លៃផ្នែកបញ្ញាប៉ុន្តែក្នុងរយៈកាលកន្លះខែអត់សម្រេចទេលើសពីព្រះមុខគលៀនកន្លះខែទៀតអញ្ចឹងសូតាហេតុអីបានជាព្រះសរិបុត្រដែលមានបញ្ញាខ្ពង់ខ្ពស់បែរជាសម្ដេចព្រះធម៌ក្រោយព្រះមុខគលៀនដោយសារតែលោកមុននឹងការយកពាក្យពេចរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសសម្ដែងព្រះធម៌លោកពិចារណាល្អិតល្អន់ជាងតើពាក្យនឹងគួរយកដែរទេពាក្យគួរកាន់យកដែរទេបើសិនពាក្យនឹងគួរកាន់យកក៏លោកទទួលយកអញ្ចឹងបានបញ្ញានឹងគឺថា មានភាពល្អិតល្អន់មុននឹងការយកបាទបុគ្គលដែលមាននៅសទ្ធាហើយខ្វះបញ្ញាអត់ល្អណាព្រោះតែមានសទ្ធាហើយគឺមានបញ្ញាទៀតបុគ្គលខ្លះច្រើនសម្បូរដោយសទ្ធាណាប៉ុន្តែបញ្ញាទុនខ្សោយណាខ្លះសម្បូរដោយបញ្ញាសទ្ធាទុនខ្សោយបើបុគ្គលខ្លះសទ្ធាក៏ខ្លាំងបញ្ញាក៏ខ្លាំងអញ្ចឹងភាពថ្លឹងថ្លែងនៃទាំងពីរហ្នឹងសទ្ធានិងបញ្ញាជាគូនឹងគ្នាធ្វើឲ្យបុគ្គលហ្នឹងមានសទ្ធាផងមានបញ្ញាផងពិចារណាល្អិតល្អន់ នេះសម្រាប់បុគ្គលខ្លះគាត់មិនងាយកាន់យកទេប៉ុន្តែបើសិនតែគាត់កាន់យកហើយគឺថាសុទ្ធតែម្ដងមិនងាយកែប្រែមិនងាយកែប្រែដូចបុគ្គលដែលឆាប់ជឿទេនេះនេះខ្ញុំកណាគ្រាន់តែចូលរួមទាក់ទងជាមួយបុគ្គលដែលបដៅងាយបដៅក្រហើយរឿងការបដៅគេនោះក៏ មានបញ្ហាដែលត្រូវលំបាកដែរអ្នកដែលត្រូវទូនមានព្រៀមបដៅគេឧទាហរណ៍ដូចខ្ញុំមកកណ្ដាលអញ្ចឹងដែលធ្លាប់បានទទួលភារកិច្ចពីលោកម្ចាស់គ្រូជាមួយព្រះអង្គគ្រូសូតឆ្វេងនេះណាមិនលើកអីឡើងឆ្ងាយទាក់ទងជាមួយខ្លួនឯងតែម្ដងពីការដឹកនាំភិក្ខុសាមេក្នុងវត្តអញ្ចឹងធម្មតាគឺថាដឹកនាំគេតែចង់ធ្វើល្អណាចង់ឲ្យភិក្ខុនឹងល្អមានសណ្ដាប់ធ្នាប់មានវិន័យល្អមានសិលធម៌ល្អមិនចង់ឲ្យមានការធ្វើខុសទេ មិនតែទន្ទឹមនឹងគឺថាមិនអាចដូចចិត្តយើងតែចង់បានទេមិនអាចដូចចិត្តអងខ្លះក៏ទូមានម្ដងពីរដងនៅតែអត់ស្ដាប់ដល់ទូមានមិនស្ដាប់ខំបញ្យល់ខំណែនាំអប់រំមិនស្ដាប់ពេលខ្លះតូចចិត្តដែរតូចចិត្តដែរប៉ុន្តែដល់ក្រោយនោះវិលមកវិញវិលមកវិញគិតថាការជួយអ្នកដទៃបើយើងជួយហើយយើងសៅមងចិត្តមិនល្អយើងតាំងចិត្តថាជួយប៉ុន្តែបើជួយបានប៉ុណ្ណាគឺជា ទឹកចិត្តដែលយើងជួយបើជួយមិនបាននឹងគឺថាឧបនិស្ស័យនេះមិនតាន់ដល់អញ្ចឹងទៅឧបនិស្ស័យឬថាការព្រៀងបដៅគ្នានៅវ័យក្មេងអញ្ចឹងទៅតែមិនតាន់បានវ័យធំមិនតាន់បានជាពិចារណាដិតល្អន់គឺគេថានៅវ័យក្មេងមិនតាន់អាចទទួលយកពាក្យពេចន៍នឹងបានទេអញ្ចឹងក៏បដោយមរយៈការសិនទៅនេះក៏ថាជាបទពិសោធន៍ខ្លះដែលខ្ញុំកណាធ្លាប់បានដឹកនាំជាមួយភិក្ខុសាមណេរគឺថាតែតែមានផ្នែកខ្លះក៏ស្រួលនិយាយផ្នែកខ្លះក៏ពិបាកនិយាយប៉ុន្តែមិនទូទៅទេ ខ្ញុំថាវិខ70វិខ371អង្គអញ្ចឹងខ្ញុំកាលមិនមានពាក្យ3អង្គមិនបាននិយាយពាក្យ3អង្គខ្លះទៀតគឺថាស្រួលមិនបាច់និយាយអីច្រើនគ្រាន់តែ5ទេទៅគឺថាចេះអ្នកខ្លះចេះលើទៅទៀតណាចេះ លើក្នុងការដែលនិយាយយកច្រើនមិនចេះច្រើនណាខ្ញុំថាសូមចូលរួមប្រមាណប៉ុណ្ណឹងខ្លីណាសូមគៀងតាមតទៅណា អឺនឹកឃើញពីរឿងការពាក្យពាក្យជាឧបសគ្គមួយពាក្យថាតែឬក៏ប៉ុន្តែពាក្យតែបើសិនជាយើងនិយាយនៅក្នុងន័យវិជ្ជមានមុន នៃ positive មុន ហើយពាក្យតែគឺ នឹងបានលទ្ធផលមិនល្អឯងឧទាហរណ៍ថាយើងចង់ពឹងគេឲ្យគេថាអូអាណិតណាស់ចង់ជួយប៉ុន្តែ តែចេញប៉ុន្តែមកគឺពិបាកលទ្ធផល គឺដឹងតែមិនអាចហើយប៉ុន្តែមួយទៀតអឺពេលយើងពឹងគេដដែលគឺត្អូញមុនត្អូញមុនប៉ុន្តែក្រោយអានឹងមានសង្ឃឹមឧទាហរណ៍ថាអើយតាមពើខ្ញុំ រវល់ដែរនោះថ្ងៃនោះប៉ុន្តែដោយ ពួកម៉ាឯងចូលមិនបានដល់ហើយមកក្នុងជួយហ្នឹងមានសង្ឃឹមតែតែ នៅក្នុងទីនេះថ្មចង់និយាយពីប៉ុន្តែដែលយើងគិតតែរឿងអវិជ្ជមាន ដើម្បីឲ្យរៀងស្ទះនៅតំណាក់តំណងឬក៏ការ រាប់អានគ្នាឬក៏ការឲ្យតម្លៃមនុស្សឬក៏ការប្រើមនុស្សនៅក្នុងសង្គមឲ្យបានជាប្រយោជន៍បើយើងពិនិត្យទៅលើមនុស្សយើងមិនចំពោះតែមនុស្សទេសំបីតែវត្ថុខាងក្រៅវត្ថុតូចក្តីធំក្តីរហូតដល់ព្រះច័ន្ទព្រះអាទិត្យហ្នឹងក៏នៅតែមានប៉ុន្តែដែរបើសិនជាយើង ចេះតែទៀមទានៅអ្វីដែលវាមិនអាចមានណានៅ ក្នុងបុគ្គលនោះ ហើយយើងប្រើពាក្យប៉ុន្តែ ធ្វើឲ្យយើងរាំងស្ទះឧទាហរណ៍ថាបុគ្គលម្នាក់ហ្នឹងអឺគាត់ធ្វើល្អហើយចំពោះសម្ដីរបស់គាត់ មិនសូវល្អទេ ហើយយើងយកអាពាក្យប៉ុន្តែហ្នឹងយកមករាំងស្ទះមិនឲ្យយើងប្រើប្រាស់មនុស្សហ្នឹងឲ្យបាន ជាប្រយោជន៍ទីហ្នឹងគាត់ហ្នឹងគាត់ធ្វើល្អតាប៉ុន្តែអញស្អប់តែរឿងមាត់អាក្រក់ហ្នឹងតែហ្មងប៉ុន្តែអញ្ចឹងទន្ទឹមគ្នាហ្នឹងយើងចោលទាំងសេចក្តីល្អរបស់គាត់ហ្នឹងតែម្ដងធម្មជាតិគ្រប់យ៉ាងនៅក្នុងโลกនេះគឺសិតតែមាន ដែនកំណត់របស់វា ទាំងវត្ថុល្អនិងមិនល្អហើយវាអាក្រក់ប៉ុណ្ណាវាតែប៉ុណ្ណឹងរបស់វាហ្នឹងមនុស្សចឹងដែរបើយើងទៀមទាអ្វីដែលវាមិនមាននៅ ក្នុង បុគ្គលនោះធ្វើឲ្យយើងរំលង នៅភាពល្អនៃ មនុស្សឬក៏វត្ថុនោះឧទាហរណ៍ថាប្រច័នចុះគិតថាប្រច័នមានពន្លឺល្អ តែបើយើងអង្គុយតោះជាមួយប្រច័នក៏បានតែប្រច័ននៅតែប្រច័នប្រច័នមាន ទំហំតែប៉ុណ្ណឹងហើយពន្លឺតែប៉ុណ្ណឹងយើងចង់ឲ្យប្រច័នទៅជាយ៉ាងម៉េចទៀតវាអត់បានណាប្រច័នរះល្អពេកតោះតែឆាប់លិចបើបានតែភ្លឺទល់តែភ្លឺហ្មងល្អឃើញទេប៉ុន្តែ សួរថាបច្ចានឹងបានកែប្រែមកតាមអ្វីដែលយើងចង់ណាអត់ទេហ្នឹងហើយព្រះអាទិត្យអីចឹងដែរព្រះអាទិត្យមានពន្លឺបន្ទាប់តែភ្លឺបានតែ12ម៉ោងបើសិនជាភ្លឺរហូតល្អយើងទៅเตรียมទីអ្វីដែលវាអត់មានណា អញ្ចឹងយើងវាមិនមែនជាបញ្ហារបស់ ព្រះអាទិត្យឬក៏ព្រះច័ន្ទនោះទេបញ្ហារបស់អ្នកទៀមទានឹងឯងដូចជាយើងមើលដល់មនុស្សនឹងគាត់នេះវាអញ្ចេះបើវាអញ្ចេះល្អអង្គុយអាវិនិច្ឆ័យគេហ្នឹងអាអង្គុយវិនិច្ឆ័យគេគាត់ទៅធ្វើអញ្ចឹងបើអញ្ចេះល្អបើអញ្ចេះហ្មងបើក្នុងខ្លួនគាត់វាមានអត់មានអានងផងហ្នឹងហើយចឹងមែនតែនទៅវាមិនមែនជារឿង មនុស្សឬក៏វត្ថុនោះទេអាទាស់ហ្នឹងវានៅ ក្នុងរឿងយើងនេះយើងចង់បាននៅអ្វីដែល ដែលរបស់នោះឬក៏សម័យម្ចាស់ខ្លួននោះគាត់ វាអត់ទាំងមានអារបស់នឹងផងនឹងឧទាហរណ៍ថា យើងទាស់ជាមួយនឹងដើមដើមដូងដើមដូងមូលល្អទាស់តែវាអត់ខ្លឹមបើ មាន ខ្លឹមអូធ្វើសសរផ្ទះល្អហ្មង យើងទៅទាស់ជំនួសវានោះគេសួរថាអង្គុយទាស់ឲ្យបានអត់បើទាស់បានអត់អីទេបើទាស់ឲ្យបានយើងអង្គុយថាអញ្ចឹងទៅស្រាប់តែថាថាទៅស្រាប់តែអាដើមដូងហ្នឹងវាដុះក្លឹមចេញមកអាហ្នឹងអត់អីអាហ្នឹងមានន័យថាថាទៅវាបានប្រយោជន៍ប៉ុន្តែអង្គុយថាអត់បានប្រយោជន៍ហ្នឹងណានេះតើជាបញ្ហារបស់ដើមដូងឬក៏ជាបញ្ហារបស់យើង អីដើមអីទៀតដើមដើមចេកដើមចេកក៏មូលមូលល្អតោះតែវាអត់ក្លឹមតោះតែវាអត់រឹងកុំអីធ្វើសសរផ្ទះបានល្អអញ្ចឹងវាមិនមែនជាបញ្ហារបស់ដើមចេកទេ គឺជាបញ្ហារបស់យើងដែលយើងបើយើងទាស់ទាស់ឲ្យគ្នា ឲ្យគ្នាមានឱកាសដើម្បីដើរឲ្យបានដូចយើងចង់នឹងផងអានឹងអត់អីទេបើទាស់កន្លែងខ្លះហ្នឹងទាស់ទាស់រហូតដល់គ្នារត់ធ្វើតាមវាអត់កើតណាអានឹងវាមិនមែនជាបញ្ហារបស់នងទេគឺបញ្ហារបស់យើងអឺទីហោដូចអ្នកខ្លះគេនិយាយរឿងលោកគ្រូកបណ្ឌិតបុត្រសវងណាអូគាត់ចេះធោះអាច្រើនទាស់តែគាត់អត់និយាយភាសាអង់គ្លេស ពួកគាត់និយាយជាភាសាអង់គ្លេសមួយទៀតល្អហ្មង បានគេយល់ដែរទោះចាំមកកន្លែងគាត់អត់វាអត់បានណាវាអត់បានគាត់គាត់ថាតែប៉ុណ្ណឹងការងារគាត់ធ្វើតែប៉ុណ្ណឹងទោះអីទៀតទោះតែគាត់អត់បួសដឹងថាគាត់មិនបួសហើយនៅតែទោះទៀតទោះអាកន្លែងដែលមិនអាចទៅរួចបើយើងជួយប្រាប់យើងជួយនិយាយ វាត្រូវមើលថា បើកច្រកឲ្យមនុស្សដែលយើង ជួយនិយាយហ្នឹងធ្វើកើតផងអាហ្នឹងមានន័យថាការរិះគន់ការកែលម្អរបស់យើងហ្នឹងវាមានប្រយោជន៍ប៉ុន្តែអាទាស់របស់យើងទាស់ទៅនៅក្នុងចិត្តរបស់យើងហ្នឹងគ្នានោះអត់មានអានុងដូចដូចដូចអីទៀតឧទាហរណ៍ដូចឡានអញ្ចឹងអីអាកូរ៉ូឡាហ្នឹងស៊ីប្រេងតិច ទោះតែដឹកច្រើនវាមិនបានបើដាក់ដឹកច្រើនបានដូចអា Land Cruiser ឬក៏ស្អីល្អហ្មងហើយល្អមិនបើគ្នាតែប៉ុណ្្នឹងហើយយើងទៅទាស់អញ្ចឹងទាស់ចំមកកន្លែងគ្នា ធ្វើអត់កើតអាហ្នឹងដូចជាបញ្ហាទៅតោះហើយនឹងយើងរិះគន់ស្ថាបនាដើម្បីឲ្យវារីកចម្រើនវាទល់តែវានៅក្នុង វិស័យបុគ្គលនោះ ធ្វើកើតផងអាហ្នឹងបានវាមានប្រយោជន៍ ចុះបើយើងទៀមទាពីរបស់ដែលវាអត់មានទាហោថាគាត់នេះអីសំដីអាក្រក់ដល់គាត់ហ្នឹងវាតាមពិតនោះគាត់ចង់តែនិយាយល្អអញ្ចឹងណាប៉ុន្តែវាចេញមកវាមិនមិនកើតចេញមកវាអញ្ចឹងយីគាត់នេះអឺរូបស្អាតប៉ុន្តែសលេងដូចប្រុសយីទូលខោននេះសំលេងបរោះទាស់តែមុខអត់ស្អាត ណាយើងទាស់តែកន្លែងណាដែលដែលគ្នារត់រត់ទៅធ្វើអត់កើតអញ្ចឹងសួរថានោះជាបញ្ហារបស់គាត់នោះទេមានពេលខ្លះណា ជាបញ្ហារបស់គាត់នោះទេមិនទេបញ្ហារបស់យើង គ្នាឡើងទៅខំលៀបសៅផងខំលៀបការ៉េមផង ធ្វើមិនឲ្យវាស្អាតកុំឲ្យគេទៅឲ្យគេមើលទៅវាល្អមកព្រោះធ្វើមិនមុខគ្នាបានតែប៉ុណ្្នឹងគ្នាអ្នកចង់សំដែងហ្នឹងវាវាចង់ល្អជាងយើងមើលឃើញនឹងទៅទៀត ប៉ុន្តែធ្វើម៉េចធ្វើម៉េចឲ្យឲ្យឲ្យគាត់បានឲ្យលើសនឹងបើក្នុងគាត់នឹងវាមិនមានប៉ុណ្ណឹងណាហ្នឹងហើយការលើកឡើងអំពី ចំណុចខ្វះខាតស្អីមួយមិនមែនថាមិនអោយលើកទេដើម្បីទូនមានដើម្បីអប់រំដើម្បី បង្ហាញប្រាប់ប៉ិនសួរថាតើការនិយាយនឹងមាន ច្រកឲ្យគេចេញអត់តែបើនិយាយបិទផ្លូវអានឹងមិនមែនជាបញ្ហារបស់នរនោះទេបញ្ហារបស់យើងនឹងឯង ឧទាហរណ៍អញ្ចឹងឧទាហរណ៍ដូចដូចគ្នាមុខវាអត់ស្អាតប៉ុន្តែលេងពីរោះដើរទួល account អីចឹងថាអាទួលនេះជ្រុងបរោះមិនទាស់តែមុខវាមិនស្អាតអ្នកអត់ទាស់អញ្ចឹងបានប្រយោជន៍អីនិយាយឲ្យចោលនិយាយឲ្យចោលហ្នឹងមិនដឹងឲ្យគ្នាទៅធ្វើអីនិយាយចេញលុយឲ្យគ្នាទៅកែចំោះកែមុខទៅគ្រាន់យើងសម្បូរអញ្ចឹងហ្នឹងថ្ងៃយើងចង់តែទៀមទានៅអ្វីដែលគ្នាធ្វើអត់កើត អាហ្នឹងដែលទៅជាបញ្ហាដែលយើងមិនអាចយល់គ្នាបានជាប្តីជាប្រពន្ធជាមិត្តភក្តិអញ្ចឹងដែរហ្នឹងហើយយើងទៀមទាទៀមទានៅអ្វីដែលគាត់អត់មានណាអាចម្លើយមកវិញថាបើគាត់ខ្លួនឯងអារបស់នឹងមានសម្រាប់តែខ្លួនគាត់នឹងវាអត់មានផងធ្វើម៉េចបញ្ចេញឲ្យយើងកើតវាមានត្រឹមប៉ុណ្្នឹងណាដូចប្រច័នហ្នឹងឲ្យទៅដូចព្រះអាទិត្យវាមិនកើតផ្កាយឲ្យទៅដូច ដេញប្រច័នក៏វាមិនកើតវាមានកំណត់របស់វា មនុស្សយើងចឹងដែរឆ្លាតប៉ុណ្ណាប្រកែប៉ុណ្ណាល្អប៉ុណ្ណានៅតែមានកម្រិតមានកម្រិត unlimit ហ្នឹងមានតែពពុតទេដែលយើងមិនទៅកំណត់ព្រះអង្គក្រៅពីហ្នឹងគឺសិតតែមានកំណត់នឹងចឹងចឹងយើងគ្រាន់តែដកកន្លែងណា ដែលយើង បកែទាស់ហ្នឹងបកែទាស់ចំអាចំណុចដែលកែអត់កើតមិនឲ្យដកទាំងអស់ហ៎កន្លែងណា ដែលយើងកែកើតអាហ្នឹងយើង ប្រាប់ទៅយើងនិយាយទៅ យើងកែគ្នាទៅប៉ុន្តែឲ្យយើងមើលផង ថាកន្លែងខ្លះកែកើតអត់ជំរឿនឲ្យវាទៅលើសនឹងបានអត់ហ្នឹងតិចអ្នកខ្លះគាត់និយាយវាមិនសូវត្រូវវាយកឬក៏និយាយទៅវាមានកម្រិតរៀងស្រាលអីតិចតួចវាមិនសូវអីចឹងទៅ ទៅធ្វើម៉េចតាមពិតគាត់ប្រើអស់ហើយវិជាគុណគាត់បានត្រឹមប៉ុណ្្នឹងហើយយើងចង់ឲ្យគាត់លើសហ្នឹងមិនបើគាត់មានតែប៉ុណ្្នឹងហ្នឹងហើយវាយើងដឹងលើសហ្នឹងយើងជួយប្រាប់ទៅ យើងជួយកែទៅអាហ្នឹងវាជារឿងល្អសម្រាប់យើងរស់នៅក្នុងសង្គមនឹងផ្ដើមប៉ុណ្ណឹងចឹងបើយើងទាស់ទាស់ចំអតនាដែលដែលវាកែកើតផងហើយ បើយើងតោះបិទផ្លូវអានឹងគ្នាមិនដឹងទៅធ្វើម៉េចទេដូចយើងយើងយើងយើងចង់ឲ្យដើមដូងទៅដូចដើមកណ្ដិនវាទៅអត់រួចណាកន្លែងហ្នឹងប៉ុន្តែតោះតោះអញ្ចេះកើតឧទាហរណ៍ថាវាស្អីនៅទីអញ្ចឹងដដែលយើងជួយ សម្រួលជួយសម្រួលមិនយើងអត់មានចង់ឲ្យដើមដូងទៅជាដើមថ្នោតឬក៏ទៅដើមអីផ្សេងទេប៉ុន្តែបើយើងអាចគ្រាន់តែអាចឲ្យវាទៅជាជួរបាន តែវានៅថ្នោតនៅតែថ្នោត ដូងនៅតែដូងជែកនៅតែជែកប៉ុន្តែយើងឲ្យមានរបៀបយើងជួយតម្រឹមទៅយើងជួយរៀបជាជួរទៅអាហ្នឹងបានដូចសួនច្បារអញ្ចឹងគេប្រកាត់ផ្កាអីបានខ្លះប៉ុន្តែគាត់និយាយពីដើមធំធំអាកគីអញ្ចឹងទៅឲ្យមានរបៀបបាន កាត់មែកអីដូចវាធ្លាក់រញ៉េរញ៉ៃពេកអីចឹងបានតែកគីនៅតែកគីទេណាអត់អាចកែកគី ទៅជាកកោះបានទេអា ដាំឲ្យជាជួរទៅវាស្អាតទៅជាព្រៃកគីទៅថ្នោតទៅជួរថ្នោតទៅលះវាទៅបានស្អាតទៅហ្នឹងប៉ិនថ្នោតនៅតែថ្នោតចឹងជួយសម្រួលបានតិចតិចប៉ុណ្ណឹងទេមនុស្សយើងដូចគ្នាចឹងវាមានអធិស្រ័យមានអសន្តានហ្នឹងមករៀងរៀងខ្លួនចឹង Mm-hmm.